អ្នកសារព័ត៌មានទាំងអស់ដែលបានរងចាំរហូតដល់ម៉ោងនេះ ដើម្បីទទួលយកព័ត៌មានពាក់ព័ន្ធជាមួយនឹងកិច្ចប្រជុំទាំងអស់នៅក្នុងថ្ងៃនេះរៀងកង់ បាទសូមសូមអរគុណក្រុមបច្ចេកទេសដែលបានជួយសម្រួលតាមពិតទៅ នៅពេលដែលយើងកំពុងតែធ្វើសន្និសិទកសែតក៏នៅមានកិច្ចប្រជុំកម្ពុជាមួយទៀតដែរគឺជាកិច្ចប្រជុំកម្ពុជារវាងអាស៊ានហើយនិងកាណាដាពាក់ព័ន្ធជាមួយនឹងលទ្ធផលនៃកិច្ចប្រជុំនេះដោយដែលខ្ញុំចែករំលែកព័ត៌មានពាក់ព័ន្ធជាមួយនឹងកិច្ចប្រជុំអាស៊ានជាមួយនឹងអង្គការសហប្រជាជាតិកាលពីព្រឹកមិញព័ត៌មានពាក់ព័ន្ធជាមួយនឹងកិច្ចប្រជុំនឹងជូនទៅដល់បងប្អូនអ្នកកសែតទៅតាមក្រោយ។ ដូច្នេះដើម្បីកុំឲ្យខាតពេលខ្ញុំចាប់ផ្ដើមផ្ដល់ជាព័ត៌មានសំខាន់សំខាន់ជាពិសេសចំណុចពិភាក្សាក៏ដូចជាលទ្ធផលនៃកិច្ចប្រជុំកម្ពុជាទាំង5ដែលថ្នាក់ដឹកនាំកម្ពុជារបស់អាស៊ាន ដែលដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ត្រីជាមួយនឹងដៃគូរបស់យើងដែលមានជំនួបតាំងពីព្រឹករហូតមកដល់ស្មើនេះទី1គឺជាកិច្ចប្រជុំកម្ពុជាអាស៊ានបូក3លើកទី25 ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់សាធារណរដ្ឋកូរ៉េចិននិងជប៉ុនថ្នាក់ដឹកនាំបានពិភាក្សាលើវឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការអាស៊ានបូក3និងផ្លាស់ប្តូរយោបល់ទៅលើទិសដៅអនាគតក្នុងគោលបំណងជំរុញឲ្យកិច្ចសហប្រតិបត្តិការអាស៊ានបូក3ដើរតួនាទីស្នូលនៅក្នុងនិមាបនកម្មតំបន់ដើម្បីវិបលភាពតំបន់និងសកល ក៏ដូចជារស្ការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ព្រមទាំងជំរុញកំណើននិងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ីវ៉ូពៀកិច្ចប្រជុំក៏បានគូបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងអាស៊ាននិងប្រទេសបូក3ក៏ដូចជា សារៈសំខាន់នៃការរក្សាទីផ្សារបើកចំហធានាមានលំហពាណិជ្ជកម្មនិងផ្សារភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់រវាងតំបន់អាស៊ាននិងប្រទេសបូក3 ដើម្បីអនុញ្ញាតឲ្យភាគីពាក់ព័ន្ធទាញយកផលប្រយោជន៍ឲ្យបានពេញលេញពីកិច្ចប្រជុំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាការគួរឲ្យកត់សម្គាល់ថ្ងៃនេះក៏មាន ការចេញផ្សាយសិភៅដែលមានចំណងជើងថាកិច្ចសហប្រតិបត្តិការអាស៊ានបូក3 1997 2022ក្នុងឱកាសខួបអនុស្សាវរីយ៍25ឆ្នាំនៃកិច្ចសហប្រតិបត្តិការអាស៊ានបូក3ដែលបង្ហាញពីសមិទ្ធផលធំធេង នៃកិច្ចសហប្រតិការមួយនេះនៅក្នុងក្របខ័ណ្ឌរវាងប្រទេសទាំង13ដោយឡែកនៅកិច្ចប្រជុំកំពូលអាស៊ានឥណ្ឌាលើកទី19ដើម្បីរំលឹកខួបលើកទី30នៃទំនាក់ទំនងភាពជាដៃគូសន្តិនិកថ្នាក់ដឹកនាំអាស៊ាននិងឥណ្ឌាបានសម្ដែងការពេញចិត្តចំពោះភាពជឿនលឿននៃទំនាក់ទំនងកិច្ចសន្តិនិកអាស៊ានឥណ្ឌាជាពិសេសការដំឡើងកម្រិតទំនាក់ទំនងអាស៊ានឥណ្ឌាជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នៅក្នុងន័យនេះថ្នាក់ដឹកនាំអាស៊ាននិងឥណ្ឌាបានអនុម័តលើសេចក្តីថ្លែងការណ៍រួមស្ដីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ានឥណ្ឌាកិច្ចប្រជុំក៏បានស្វាគមន៍ចំពោះការចាប់ផ្ដើមដំណើរការចរចាលើការពិនិត្យឡើងវិញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ានឥណ្ឌាដែលអាចនឹងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរថ្នាក់ដឹកនាំក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការមួយចំនួនដូចជាការតបភ្ជាប់រូបវន្តនិង Digital ពាណិជ្ជកម្មនិងសេដ្ឋកិច្ចអប់រំវប្បធម៌និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន វិស័យធម្មពលស្បៀងអាហារសុខាភិបាលកសិកម្មនិងវិទ្យាសាស្ត្រជាដើមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានអូស្ត្រាលី លើកទី2ថ្នាក់ដឹកនាំកំពូលបានអបអរសាទរចំពោះសមិទ្ធផលនានាដែលអាស៊ានអូស្ត្រាលីទទួលបានក្នុងរយៈពេល75ឆ្នាំ75ទសវត្សរ៍មកនេះនិងបានពិភាក្សាទៅលើការពង្រឹងកិច្ចសហបត្តិការអាស៊ានអូស្ត្រាលីតាមរយៈការអនុវត្ត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមពីនេះថ្នាក់ដឹកនាំអាស៊ាននិងអូស្ត្រាលីបានអនុម័តសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលអាស៊ានអូស្ត្រាលីលើកទី2ស្តីពីកិច្ចសហប្រតិបត្តិការលើទស្សនវិស័យអាស៊ានស្តីពី Indo-Pacific កិច្ចប្រជុំកំពូលអាស៊ានជប៉ុនលើកទី25បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអាស៊ានជប៉ុន ដែលបាននាំមកនូវភាពជោគជ័យយ៉ាងធំធេងនិងចចាស់ចចង់លើគ្រប់វិស័យ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសទាំងពីរព្រមទាំងវាតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាក់ស្ដែងនៃការអនុវត្តការកែសម្រួលការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យស្តីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ានជប៉ុនចក្ខុវិស័យមួយអត្តសញ្ញាណមួយនិងអនាគតមួយគណៈដឹកនាំអាស៊ានបានកោតសរសើររដ្ឋាភិបាលជប៉ុនចំពោះជំនួយលើវិស័យសុខាភិបាលអាស៊ានជាពិសេស ការផ្ដល់វ៉ាក់សាំងការពារជំងឺ Covid-19 និងបរិខាវិជ្ជសាស្ត្រនានា ដែលតាមរយៈនេះ បានចូលរួមចំណែកទប់ស្កាត់និងកាត់បន្ថយផលប៉ះពាល់នៃជំងឺឆ្លង នៅក្នុងតំបន់កិច្ចប្រជុំក៏បានស្វាគមន៍ចំពោះការបើកទំព័រប្រវត្តិសាស្ត្រមាសថ្មីនៅឆ្នាំ2023ហើយក៏នឹងរៀបចំកិច្ចប្រជុំកម្ពុជារំលឹកខួប50ឆ្នាំ នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ានជប៉ុននៅទីក្រុងតូក្យូ ដូចគ្នាដែរថ្នាក់ដឹកនាំអាស៊ាននិងជប៉ុនក៏បានស្វាគមន៍ផែនការការងារឆ្ពោះទៅការបង្កើតការរចនានាពេលអនាគតនិង ផែនការសកម្មភាពនៃភាពជាដៃគូសេដ្ឋកិច្ចអាស៊ានជប៉ុនប្រកបដោយភាពច្នៃប្រឌិតនិងនិរន្តរភាព ក្នុងឆ្នាំ2023ព្រមទាំងសំណើស្ដីពីគំនិតផ្ដួចផ្ដើម ដឹកនាំដោយវិស័យឯកជន ដើម្បីបង្កើតចក្ខុវិស័យសហបង្កើតសេដ្ឋកិច្ចអាស៊ានជប៉ុន ដែលសម្ដៅជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចឆ្ពោះទៅរកការស្ដារឡើងវិញនៅខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់រឹងមាំជារភាពនិងនវានុវត្តន៍កិច្ចប្រជុំកម្ពុជាអាស៊ានសហរដ្ឋអាមេរិកលើកទី10បានបដិញ្ញាចាត់រួមគ្នាបន្តពង្រឹងកិច្ចសហប្រតិការអាស៊ានសហរដ្ឋអាមេរិកហើយបានបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពសន្តិសុខស្ថិរភាព និងវិបលភាពនៅក្នុងតំបន់។ ក្នុងន័យនេះកិច្ចប្រជុំបានសម្រេចដំឡើងកម្រិតទំនាក់ទំនងអាស៊ានសហរដ្ឋអាមេរិកទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ានអាមេរិកកិច្ចប្រជុំក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការអនុវត្តផែនការការងារក្រមក្របខ័ណ្ឌពាណិជ្ជកម្មនិងការវិនិយោគអាស៊ានសហរដ្ឋអាមេរិកនិងផែនការការងារពង្រីកការចូលរួម សេដ្ឋកិច្ចឆ្នាំ2021ឆ្នាំ2022ជាពិសេសក្នុងវិស័យ Digital កិច្ចសម្រួលពាណិជ្ជកម្មនិងការគ្រប់គ្រងដល់សហគ្រាសធុនមីក្រូតូចនិងមធ្យមហើយក៏បានស្វាគមន៍ចំពោះផែនការការងារថ្មីសម្រាប់ឆ្នាំ2022 2023ដែលនឹងគ្របដណ្ដប់លើផ្នែកសេដ្ឋកិច្ចសហប្រតិបត្តិការដូចជាធម្មពលប្រកបដោយចីរភាពសេដ្ឋកិច្ចបៃតងនិងការអភិវឌ្ឍធនធានមនុស្សជាដើមសម្ដេចតេជោក៏បានឆ្លៀតឱកាសថ្លែងអំណរគុណសហរដ្ឋអាមេរិកនិងដៃគូអន្តរជាតិនានាចំពោះការប្រគល់ត្រឡប់មកវិញ នៅវត្ថុបុរាណខ្មែរចំនួន30ដែលត្រូវបានបាត់បង់ចេញពីប្រទេសនេះពេលកន្លងមកខ្ញុំក៏សូមជម្រាបផងដែរនៅក្នុងកិច្ចប្រជុំទាំងអស់ដែលបានលើកឡើងខាងលើនេះក៏មាន ការពិភាក្សាទៅលើបញ្ហាតំបន់និងបញ្ហាអន្តរជាតិដូច្នេះក្នុងនោះក៏មានការពិភាក្សាទៅលើបញ្ហាមីយ៉ាន់ម៉ាសមុទ្រចិនខាងត្បូងការវិវត្តចុងក្រោយនៅឧបទ្វីបកូរ៉េនិងសង្គ្រាមនៅអ៊ុយក្រែនជាដើមដូច្នេះមុននឹង ចាប់ផ្ដើមវគ្គសំណួរខ្ញុំសូមជម្រាបជូនបងប្អូនទាំងអស់គ្នាផងដែរថា នៅថ្ងៃស្អែកតាមតាមគម្រោងនៅ ពេលរសៀលសម្ដេចជួននាយករដ្ឋមន្ត្រីនឹងធ្វើសន្និសិទព័ត៌មាននៅវេលាម៉ោង3:40នាទីដូច្នេះខ្ញុំសង្ឃឹមថានេះជាព័ត៌មានដែលសម្រាប់បងប្អូនអ្នកសារព័ត៌មានទាំងអស់ដើម្បីត្រៀមផ្ដិតយករូបភាពក៏ដូចជាយកនៅអនុសាសន៍និងលទ្ធផលសំខាន់សំខាន់ ដែលកើតចេញពីកិច្ចប្រជុំសរុបទាំងអស់11ក្នុងរយៈពេលប្រហែលថ្ងៃនេះដែលរៀបចំនៅរាជធានីភ្នំពេញ Good evening to our colleague from the international media My apology for being a bit late because we just finished the ASEAN US summit and while we are brief while I'm briefing you about the uh, outcomes of the five summit there's also the ASEAN uh, Canada uh, summits as well So we're not going into the details I just provide you some major outcomes of this summit. The first one is the ASEAN Plus 3 uh, summit. The leaders are talking about the developments that they've been uh, working together to achieve over the year. Uh, they're looking at a numbers of uh, priority areas that are strategic uh, to the uh, partnership between ASEAN and the Plus 3, for example, to ensure open and free market, the importance of supply chain and how we can further strengthen uh, the relationship between the three, uh, the plus three countries and the ASEAN member state in this particular area. They are also looking at the ASEAN plus three cooperation 1997-2022 uh, uh, that aims to commemorate the 25th anniversary of the ASEAN plus three cooperations. And in that particular publication, it contains all the key uh, priorities that the ASEAN plus three has have achieved over the, over the past 25 years. Uh, in the ASEAN-India uh, summit, the leaders also celebrate the commemorations of the 30th anniversary of the relationship between ASEAN and India. And it's also a good opportunity for the uh, leaders from ASEAN and India to also announce the establishment of the ASEAN-India Comprehensive Strategic Partnership. And they are also adopting the, state, the joint statements on this particular uh, development. The ASEAN uh, and India are also uh, looking at the uh, current trade agreement so that they can further expand it. the leaders also look at a number of key areas that are most important to the partnership, for example, digital economies, commerce, economic relationship, education, cultures, and also the people-to-people -people mobility or connectivity, energy, food security, public health, agriculture and science, among others. The ASEAN-Australia uh, summit, the leaders also uh, celebrate the outcomes and also the achievement that the ASEAN countries and Australia have been uh, producing over the past five decades, and they're looking forward to more uh, outcomes in the future, especially at the times that we just upgraded our relationship to the Comprehensive Strategic Partnership. For the ASEAN-Japan summit, uh, the leaders of the ASEAN member state and Japan uh, look at the developments in the relationship over the past year and they are satisfied with the uh, progress, especially when it comes to the partnership in many, many key areas, for example, economics, uh, climate change, public health uh, partnership, and also the proposal to celebrate the uh, relationship of the two countries uh, in 2023 and that we are going to have the commemorative summit in uh, Tokyo. Uh, the leaders also welcome the work plan uh, toward creating future design and action plan for an innovative and sustainable ASEAN-Japan economic partnership and also the proposal on private sector-led initiative to create ASEAN-Japan economic co-creation vision. For the ASEAN-US summit that we just finished a moment ago, the leaders were discussing a wide range of topics uh, ranging from economics, uh, social developments, uh, environments, security, and now that they are having this uh, comprehensive strategic partnership, the leaders are also looking forward to coming up with more priority areas that they can work together. And here all sides acknowledge that there's a huge potentials for ASEAN and the US to continue to strengthen and deepen the relationship and all the uh, leaders are also uh, acknowledging that the U.S. has a, an extremely important role in the region. And this is some things that, you know, uh, they need to continue to nurture and make it stronger. So all these are some uh, key points from the uh, summit uh, today. And now I open the floor for questions. Please. បាទជំរាបសួរឯកឧត្តមគង់ភោគខ្ញុំបាទឈ្មោះសេដាមមកពីទូទូ BTV អឺឃើញថាមានការផ្សាយព័ត៌មានពីតាមបណ្ដាញសារព័ត៌មានធំធំជាច្រើននៅចេញពីសេតវិមានពាក់ព័ន្ធជាមួយនឹងលោកโจ Biden មកចូលរួមកិច្ចប្រជុំអាស៊ានអាមេរិកលើកនេះចង់បណ្ដុំដំឡើងនៅដៃគូយុទ្ធសាស្ត្រគ្រប់ជុំជ្រោយជាមួយអាស៊ានមកដល់ពេលនេះនៅក្នុងការជជែកគ្នាប្រហែលជា1ម៉ោងនោះតើមានការសម្រេចទៅលើរឿងនឹងដែរឬទេ ហើយឃើញថាក្រៅពីនោះ អាមេរិកក៏មានការជជែកច្រើនដែលទាមទារសូមឲ្យមានការជំរុញបន្ថែមនៅក្នុងការដោះស្រាយបញ្ហាក្នុងតំបន់តើអាមេរិកមានការលើកឡើងយ៉ាងដូចម្តេចខ្លះអរគុណដល់បាទពាក់ព័ន្ធជាមួយនឹងសំណួរទី1ថ្នាក់ដឹកនាំអាស៊ាននិងប្រធានាធិបតី Joe Biden បានប្រកាសហើយពីការកក់បង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដូច្នេះបន្ទាប់ពីមានការដំឡើងភាពជាដៃគូមួយនេះវាមានភាពចាំបាច់សម្រាប់ប្រទេសសមាជិកអាស៊ានក៏ដូចជាសហរដ្ឋអាមេរិកដើម្បីធ្វើការ ស្វែងរកថាតើផ្នែកណាខ្លះដែលជា ការងារអត្តភាពដែលត្រូវបញ្ចូល នៅក្នុងភាពជាដៃគូថ្មីមួយនេះជាការពិតណាស់បើសិនជាយើងមើលពីទំនាក់ទំនងអាស៊ានជាមួយសហរដ្ឋអាមេរិកគឺមានភាពគ្រប់ជ្រុងជ្រោយទៅហើយបានន័យថាសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសសមាជិកអាស៊ានគឺមានការសហការជាច្រើនវិស័យទាំងផ្នែកសេដ្ឋកិច្ចទាំងផ្នែកសន្តិសុខទាំងផ្នែកសង្គមវប្បធម៌ជាដើម។ ដូច្នេះខ្ញុំសង្ឃឹមថាបន្ទាប់ពីការបង្កើតឲ្យមានភាពជាដៃគូគ្រប់ជ្រុងជ្រោយនេះហើយសហរដ្ឋអាមេរិកនិងប្រទេសសមាជិកអាស៊ាននឹងអាចពង្រឹងភាពជាដៃគូនេះគ្នានេះឲ្យរឹតតែស៊ីជម្រៅរឹតតែទូលំទូលាយជាពិសេសទៅលើផ្នែកណាផ្នែកទាំងឡាយដែលជាអត្ថិភាពសំខាន់សម្រាប់តំបន់ឧទាហរណ៍សេដ្ឋកិច្ច Digital ឬមួយក៏ការប្រឹងប្រែងរួមគ្នារបស់បណ្ដាសមាជិកអាស៊ានក្នុងការដោះស្រាយបញ្ហាអំរែមរួអាកាសធាតុហើយអ្វីមួយទៀតដែលយើងឃើញថាជាការសហការដែល បង្កើតឲ្យមានជាផ្លែផ្កាជាច្រើននៅក្នុងរយៈពេលប្រហែលឆ្នាំក្រោយនេះគឺការសហការគ្នារវាងប្រទេសសមាជិកអាស៊ានជាមួយនឹងសហរដ្ឋអាមេរិកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ទាំងអស់នេះគ្រាន់តែជាចំណុចមួយចំនួនដែលខ្ញុំចង់ចែករំលែកប៉ុណ្ណោះប៉ុន្តែយើងអាចមើលឃើញពីសក្តានុពលជាច្រើននៅក្នុងទំនាក់ទំនងមួយនេះហើយខ្ញុំសង្ឃឹមថាបន្ទាប់ពីការដំឡើងនេះហើយផ្នែកផ្សេងទៀតវិស័យផ្សេងទៀត ក៏នឹងអាចជាកត្តាយកមកពិចារណាសម្រាប់ពង្រឹងទំនាក់ទំនងរវាងបណ្ដាប្រទេសសមាជិកអាស៊ានជាមួយនឹងសហរដ្ឋអាមេរិកផងដែរពាក់ព័ន្ធជាមួយនឹងសំណួរទី2គឺដូចខ្ញុំបានលើកឡើងមុនហ្នឹងដៃគូរបស់យើងបានលើកពីបញ្ហាមីយ៉ាន់ម៉ាជាពិសេសពីភាពចាំបាច់ក្នុងការដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបានជាពិសេសគឺការដោះស្រាយដែលនាំទៅដល់សន្តិភាពយូរអង្វែងដើម្បី ជាប្រយោជន៍ទៅដល់ប្រជាជនមីយ៉ាន់ម៉ា ខ្ញុំគិតថាមានចំណុចមួយចំនួនដែលយើងអាចធ្វើការជាមួយគ្នាបាន ហើយសម្រាប់អាស៊ានគឺយើងស្វាគមន៍ការចូលរួមចំណែកពីដៃគូរបស់យើង ក្នុងការក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ5ចំណុចហើយនៅតែបន្តឲ្យអាស៊ានដើរតួនាទីដឹកនាំក្នុងការដោះស្រាយបញ្ហាមួយនេះដូច្នេះរាល់ការពិភាក្សាគឺឈ្មោះទៅរកទៅធ្វើយ៉ាងណាយើងនឹងមាន វិធីសាស្ត្រមួយ ដែលមាន ភាពប្រកបនិយមខ្ពស់ ដែលអាចឲ្យយើង ដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាបានឆាប់រហ័សដោយឡែកក៏មានការពិភាក្សាពីលើរឿងបញ្ហាបង្ហោះមីស៊ីលនៅឧបទ្វីបកូរ៉េកន្លែងនេះគឺយើងបានដឹងពីគោលជំហររបស់អាស៊ានរួចហើយគឺយើងចង់ឃើញសន្តិភាពនៅឧបទ្វីបកូរ៉េហើយការបង្ហោះមីស៊ីលទាំងអស់នេះគឺมันមានចំណែកចូលរួមធ្វើឲ្យស្ថិរភាពនៅក្នុងតំបន់នោះទេ ហើយគឺយើងគឺជំរុញធ្វើយ៉ាងណាឲ្យភាគីពាក់ព័ន្ធទាំងអស់ចូលតុចរចាឲ្យបានឆាប់រហ័សដើម្បីបញ្ចប់ ភាពអស្ថិរភាព នៅក្នុងតំបន់មួយនេះដោយឡែកក៏មានជជែកពីបញ្ហាអ៊ុយក្រែនផងដែរហើយយើងដឹងស្រាប់ហើយថាសារ៉ាត់អាមេរិកគឺគាត់បានដាក់ចេញនៅគោលជំហររបស់គាត់ជាសាធារណៈមិនមានអ្វីជាខុសពីអ្វីដែលគាត់បានលើកឡើងរួចមកហើយទេ សម្រាប់អាស៊ានជាពិសេសក្នុងនាមយើងជាប្រធានអាស៊ានគឺយើងបានបង្ហាញអំពីគោលជំហររបស់យើងរួចអស់ហើយ ពាក់ព័ន្ធជាមួយនឹងការគោរពបូរណភាពទឹកដីអធិបតេយ្យភាពក៏ដូចជាមិនគ្រប់គ្រងការប្រើប្រាស់កម្លាំងឬមួយគូគម្រាមប្រើប្រាស់កម្លាំងឬមួយគូការផ្ដាច់រដ្ឋជាដើមប៉ុន្តែក្នុងពេលជាមួយគ្នាក៏យើងបានសង្កត់ធ្ងន់ទៅលើភាព ចាំបាច់នៃការស្វែងរកដំណោះស្រាយសន្តិភាពដើម្បីបញ្ចប់ចំនួនមួយនេះផងដែរម្យ៉ាងទៀតបញ្ហាដែលកើតមានឡើងនៅទីនោះវាមិនមែនប៉ះពាល់ត្រឹមតែប្រជាជននៅក្នុងតំបន់នោះទេប្រទេស មួយចំនួនធំទៀតក៏រង ផលប៉ះពាល់ចេញពីវិបត្តិមួយនេះផងដែរជាពិសេសពាក់ព័ន្ធជាមួយនឹងសន្តិសុខស្បៀងឬមួយគោពាក់ព័ន្ធជាមួយនឹងសន្តិសុខធម្មពលដែលមួយចំណែកធំបាននាំទៅដល់អតិផរណាការកើនឡើងនៅតម្លៃទំនិញជាដើមតែធ្វើឲ្យយើងទាំងអស់គ្នាមានការលំបាកក្នុងការងើបឡើងវិញចេញពីផលប៉ះពាល់ដែលបង្កឡើងដោយ ការរីករាលដាលជំងឺ Covid-19 ដូច្នេះទាំងអស់នេះគឺជាការបង្ហាញពីគោលជំហរក៏ដូចជាការចែករំលែកនៅគំនិតគ្នាទៅវិញទៅមកថាតើយើងត្រូវធ្វើយ៉ាងណាដើម្បី ដោះស្រាយបញ្ហាសកលទាំងអស់នេះហើយខ្ញុំគិតថាការជជែកគ្នាគឺមានភាពស្ថាបនាបើកទូលាយមិត្តភាពហើយទាំងអស់នេះខ្ញុំគិតថាអាចនឹងនាំទៅដល់ការរួមគ្នាដើម្បីទៅដោះស្រាយបញ្ហាទាំងអស់នេះពីព្រោះវាមានភាពចាំបាច់ណាស់បញ្ហាទាំងអស់នេះមិនមែនជាបញ្ហាសម្រាប់តែប្រទេសមួយទេគឺវាតម្រូវឲ្យមានការសហការនិងការ ចូលរួមចំណែកទលំទលាយនៅកម្រិតសកលហើយនេះគឺជាអ្វីដែលកម្ពុជាយើងយកធ្វើជាធំដែរនេះហើយជាមូលហេតុដែលយើងជ្រើសរើសយកការសហការឬមួយក៏ការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាមូលបត់នៅក្នុងភាពជាប្រធានអាស៊ានរបស់យើងដូច្នេះខ្ញុំសង្ឃឹមថាយន្តការអាស៊ានទាំងអស់នេះនឹងនាំទៅដល់ការសហការយ៉ាងស្អិតរមួតរវាងបណ្ដាប្រទេសសមាជិកអាស៊ានក៏ដូចជាប្រទេសដៃគូដើម្បីស្វែងរកយុទ្ធសាស្ត្ររួមមួយឬមួយក៏ បង្កើតឲ្យមានបរិយាកាសអំណោយផលទៅដល់ការសហការគ្នារវាងប្រទេសទាំងអស់បើទោះបីជាពេលខ្លះយើងមានចំណុចខុសគ្នាឬមួយក៏ការគិតខុសគ្នាក៏ដោយដើម្បីអាចទៅដោះស្រាយបញ្ហាសកលទាំងអស់នោះឯកឧត្តមសូមមួយសំណួរអឺ តកតងជាមួយនឹងកិច្ចប្រជុំកម្ពុជាអាស៊ានអាមេរិកតើអាស៊ានមានបានទទូចសូមឲ្យអាមេរិកព្យាយាមរកមធ្យោបាយអីផ្សេងដើម្បីដោះស្រាយវិបត្តិសង្គ្រាមនៅរុស្ស៊ីនិងអ៊ុយក្រែននេះទេព្រោះដោយសារយើងបានដឹងថាប្រទេសមហាអំណាចមួយចំនួនបានព្យាយាមបញ្ជូនសពាវុធទៅរហូតអញ្ចឹងអាស៊ានមានការទទូចបែបណាខ្លះចំពោះបញ្ហានេះខ្ញុំគិតថានេះគឺពាក់ព័ន្ធជាមួយនឹងគោលជំហរជាទូទៅរបស់អាស៊ាន គឺថាយើងមើលឃើញពី ភាពចាំបាច់ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីដើម្បីបញ្ចប់ ចំនួននៅទីនោះអឺដៃគូពាក់ព័ន្ធមានភាពចាំបាច់ត្រូវតែជជែកគ្នាដាក់បញ្ហាខុសគ្នានៅលើតុដើម្បីស្វែងរកចំណុចរួមឲ្យបានច្រើនតាមតើអាចធ្វើទៅបានពីព្រោះសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេហើយបើសិនជា សង្គ្រាមនៅតែអស់បន្លាយក៏វានឹងមានផលប៉ះពាល់មិនត្រឹមតែប្រជាពលរដ្ឋនៅទីនោះទេប៉ុន្តែ ថែមទាំងប្រជាពលរដ្ឋនៅជុំវិញពិភពលោកផងដែរជាពិសេសប្រជាពលរដ្ឋនៅក្នុងប្រទេសកំពុងអភិវឌ្ឍដោយសារតែ យើងកំពុងតែប្រឈមជាមួយនឹងបញ្ហាជាច្រើនទៀត ជាពិសេសសម្រាប់អាស៊ានយើង ទាំងបញ្ហាសេដ្ឋកិច្ចទាំងបញ្ហាសុខភាពសាធារណៈទាំងបញ្ហាអម្រែអម្រួលអាកាសធាតុហើយទាំងបញ្ហានៅមីយ៉ាន់ម៉ាថែមទៀតផងដូច្នេះបញ្ហាប្រឈមគឺវាច្រើនវាមានភាពចាំបាច់យើងកាត់បន្ថយបញ្ហាប្រឈមទាំងអស់នោះឲ្យបានច្រើនឲ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបានដូច្នេះជាគោលជំហររបស់អាស៊ានគឺយើងស្នើឲ្យមានការជជែកចរចា ស្វែងរកដំណោះស្រាយដោយសន្តិវិធីឲ្យបានលឿនតាមតែអាចធ្វើទៅបានជាការពិតណាស់ភាគីមួយមួយតែងតែមានគំនិតផ្សេងគ្នាឬមួយក៏មានគោលជំហរផ្សេងគ្នាប៉ុន្តែគ្មានអ្វីប្រសើរជាងការដាក់ចំណុចខុសគ្នាទាំងអស់នេះនៅលើតុចាប់ផ្ដើមកសាងជំនឿទុកចិត្តជាមួយគ្នាទៅវិញទៅមកទុកឱកាសឲ្យដំណោះស្រាយដោយសន្តិវិធីក្នុងការចូលរួមចំណែកបញ្ចប់ចំនួនមួយនេះពីព្រោះថាយើងមើលឃើញពីស្ថានភាពជាក់ស្ដែង ការបន្តការវាយប្រហារគ្នាទៅវិញទៅមកគឺវានឹងមិននាំទៅដល់ដំណោះស្រាយមួយដែលយូរអង្វែងនោះទេហើយនេះគឺដើម្បីប្រយោជន៍របស់ប្រទេសដែលពាក់ព័ន្ធទាំងអស់ដូច្នេះសម្រាប់តំបន់យើង គឺយើងនៅតែបន្តឲ្យយោបល់ទៅដៃគូពាក់ព័ន្ធទាំងអស់ដែលថាបញ្ហានេះគួរតែដាក់នៅលើតុជជែកចរចាស្វែងរកដំណោះស្រាយព្យាយាមកសាងជំនឿទុកចិត្តជាមួយគ្នា ហើយស្មោះត្រង់ចំពោះ ស្ថានភាពជាក់ស្ដែងដើម្បីយើងអាចស្វែងរក ដំណោះស្រាយមួយដែលអាចទទួលយកបានទាំងអស់គ្នាអាដាមខ្ញុំរតនាមកពីតតកចង់ដឹងថាតើអាដាមបានជំរាបជូនតទៅទៅនឹងបញ្ហា ដំណោះស្រាយជាច្រើន ទាំងអ៊ុយក្រែនភូមាអ្វីជាដើមនេះថាតើបញ្ហាទាំង6ក៏ដូចជាអាស៊ានខ្លួនឯងដូចគ្នា តើតើបញ្ហាទាំង6ហ្នឹងជាបញ្ហាណាដែលមានសភាពរំញោចដល់កៅអីប្រធានអាស៊ានជាងគេអាដាមហើយមួយទៀតថាតើអឺកិច្ចប្រជុំអាស៊ានអាមេរិកមុននេះខ្លួនឯងបានលើកយកបញ្ហាតំបន់ពិភពលោកមហាអំណាចជាពិសេសតើទៅទៅនឹងអាមេរិកចិនយកមកពិភាក្សាដែរឬទេបាទបាទពាក់ព័ន្ធជាមួយនឹងសំណួរទី1សម្រាប់ប្រធានទាំងអស់គឺយើងអត់ដែលចង់ឲ្យវាមានបញ្ហាច្រើនកើតឡើងក្នុងពេលទី1ទេ ដោយសារតែអាស៊ានក៏មានការងារជាច្រើនផ្សេងទៀតដែរជាពិសេសពាក់ព័ន្ធជាមួយនឹងអត្តភាពក្នុងការកសាងសហគមន៍អាស៊ានជាដើមពាក់ព័ន្ធជាមួយនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់អាស៊ានដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការរីករាលដាលនៃជំងឺ Covid-19 ប៉ុន្តែដោយឡែកនៅពេលដែលយើងចាប់ផ្ដើមភាពជាប្រធានអាស៊ានរបស់យើងគឺយើងមានបញ្ហាមួយចំនួនរួចទៅហើយបញ្ហានៅមីយ៉ាន់ម៉ាបញ្ហានៅអ៊ុយក្រែន ថ្មីត្បិតតែស្ថានភាពរបស់ COVID-19 គឺយើងគ្រប់គ្រងបានប៉ុន្តែបណ្ដាប្រទេសសមាជិកមួយចំនួនទៀតនៅប្រឈមបញ្ហានៅឡើយម្យ៉ាងពិភពលោកក៏នៅតែមិនទាន់ចេញពីបញ្ហានៃការរីករាលដាលជំងឺ Covid-19 ទាំងស្រុងដែរបានន័យថាយើងមិនអាចងើបតែខ្លួនឯងទេគឺយើងត្រូវងើបទាំងអស់គ្នាដូច្នេះទាំងអស់នេះគឺជាបញ្ហាដែលយើងប្រឈមនៅពេលដែលយើងចាប់ផ្ដើមធ្វើជាប្រធានក៏មានបញ្ហាថ្មីថ្មីមួយចំនួនទៀតលេចឡើងផងដែរ ឧទាហរណ៍ដូចជាការឡើងកម្ដៅនៅ ច្រកសមុទ្រតៃវ៉ាន់ឬមួយក៏ការបាញ់បង្ហោះមីស៊ីលបន្ថែមទៀតដោយកូរ៉េខាងជើងនៅឧបទ្វីបកូរ៉េជាដើមសម្រាប់អាស៊ាន ជាពិសេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ានយើងបានដាក់ចេញនៅគោលជំហរពាក់ព័ន្ធជាមួយនឹងដុំថ្មក្តៅនេះទាំងអស់ពាក់ព័ន្ធជាមួយនឹងមីយ៉ាន់ម៉ាខ្ញុំបានជូនជាព័ត៌មានជាច្រើនដងមកហើយពីកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីស្វែងរក ច្រកចេញពីបញ្ហានេះ។ ឬមួយក៏ចូលរួមចំណែកដើម្បីធ្វើយ៉ាងណាឲ្យមានភាពងាយស្រួលទៅដល់បណ្ដាប្រទេសសមាជិកផ្សេងទៀតដើម្បីបន្តការងារនេះធ្វើយ៉ាងណាជួយមីយ៉ាន់ម៉ាដើម្បីត្រឡប់ទៅ ប្រក្រតីភាពវិញទាំងទួលនីតិរបស់ប្រេសិតពិសេសទាំងទួលនីតិរបស់កម្ពុជាក្នុងទម្រង់ជាទ្វេភាគីទាំងខិតកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានជាដើមត្រង់ចំណុចនេះគឺយើងបានបង្កើតឲ្យមាន ភាពវិជ្ជមានមួយចំនួនួនពាក់ព័ន្ធទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងជាពិសេស ពាក់ព័ន្ធទៅនឹងការផ្ដល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ាក៏ដូចជាការបង្កើតឲ្យមានឱកាសសម្រាប់ភាគីពាក់ព័ន្ធទាំងអស់អាចជជែកគ្នាស្វែងរកដំណោះស្រាយប៉ុន្តែ ជាធម្មតាដោយសារតែភាគីពាក់ព័ន្ធក៏វាមានគោលជំហរខុសគ្នាដែរហើយត្រង់ចំណុចនេះគឺគាត់មានគោលជំហរខុសគ្នាឆ្ងាយបើសិនជាយើងមើលទៅលើសេចក្តីថ្លែងការណ៍របស់គាត់វិញគឺគាត់គ្រងតែ កំទេចគ្នាទៅវិញទៅមកជាដើមដូច្នេះវាមានការលំបាកប៉ុន្តែក្នុងនាមជាប្រេសិតពិសេសអាដាមបញ្ញារដ្ឋមន្ត្រីគាត់បានជួបជាមួយភាគីពាក់ព័ន្ធរហូតដល់ជំរុញឲ្យមានការបើកទឹកចិត្តបើកទលាយបន្តិចថាបើសិនជាមានបូរេលក្ខខណ្ឌទាំងអស់នេះត្រូវបានគោរពដោយភាគីម្ខាងទៀតដូច្នេះការចរចា អាចទៅរួចប៉ុន្តែជាធម្មតាភាគីផ្សេងទៀតក៏មានបូរេលក្ខខណ្ឌរបស់ខ្លួនដែរអញ្ចឹងសម្រាប់យើងបញ្ហានេះយើងព្យាយាមអស់ពីលទ្ធភាពហើយយើងសម្រេចបានជោគជ័យមួយចំនួន ហើយក្នុងពេលជាមួយគ្នាក៏យើងទទួលស្គាល់ពីភាពលំបាកនិងស្មុគស្មាញរបស់វាដែរដែលតម្រូវឲ្យមិនត្រឹមតែកម្ពុជាទេប៉ុន្តែប្រធានអាស៊ានតទៅមុខទៀតឬមួយសមាជិកទាំងអស់ប្រកាន់យកគោលជំហរបត់បែនខ្ពស់និងមានភាពប្រកបនិយមខ្ពស់ដើម្បីជួយដោះស្រាយបញ្ហានេះក្នុងពេលដែលយើងធ្វើជាប្រធានអាស៊ានដែលយើងទើបតែចប់កិច្ចប្រជុំកម្ពុជាលើកទី40និង41យើងក៏បានព្យាយាមសម្របសម្រួលដាក់ចេញនៅអនុសាសន៍ចំនួន15ចំណុច ហើយយើងសង្ឃឹមថាអនុសាសន៍ទាំង15ចំណុចនោះនឹងជួយទៅដល់បណ្ដាប្រទេសសមាជិកអាស៊ានហើយក៏សម្រាប់ភាគីមីយ៉ាន់ម៉ាដើម្បីពិនិត្យមើលលទ្ធភាព ធ្វើយ៉ាងណាបង្កបរិយាកាសឲ្យមានភាពងាយស្រួលជាងនឹងជាពិសេសនាំទៅដល់ការសន្ទនាគ្នារវាងភាគីចំនួនជាដើមពាក់ព័ន្ធជាមួយនឹងកូរ៉េខាងជើងក៏យើងបានចេញសេចក្តីថ្លែងការណ៍ហោហែដែរដែលយើងមិនគ្រប់គ្រងចំពោះការបង្ហោះមីស៊ីលនេះទេ ដែលយើងជំរុញឲ្យពួកគាត់ចូលតុចរចាឲ្យបានឆាប់តាមតែអាចធ្វើទៅបានពីព្រោះគ្មានអ្វីនឹងអាចដោះស្រាយ បាន ក្រៅពីការជជែកគ្នាទេ ហើយជំរុញឲ្យគាត់គោរពទៅតាម ដំណោះស្រាយដែលបាន ដាក់ចេញនៅឯក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាដើមតំបន់អាស៊ីអាគ្នេយ៍យើងគឺយើងបានបញ្ជាក់ច្បាស់នៅក្នុងសិទ្ធិសញ្ញារបស់យើងគឺយើងចង់ឲ្យវា free ពីនុយក្លេអ៊ែរ ដូច្នេះក្នុងករណីនេះក៏ដូចគ្នាដែរយើងគួរសង្ឃឹមថាឧបទ្វីបកូរ៉េក៏នឹងមិនមានអាវុធនុយក្លេអ៊ែរដូចគ្នាដែរពាក់ព័ន្ធជាមួយនឹងរឿងអ៊ុយក្រែនក្នុងពេលដែលយើងធ្វើជាប្រធានអាស៊ានតាំងពីដើមឆ្នាំមកម្លេះគឺយើងបានចេញសេចក្តីថ្លែងការណ៍រហូតដល់ទៅ3ដងដើម្បីបង្ហាញអំពីគោលជំហររបស់យើងថា អំពើហិង្សាមិនមែនជារឿងល្អទេហើយវាមានភាពចាំបាច់ដែលភាគីទាំងអស់បង្ហាញនូវភាពអត់ធ្មត់អត់ធ្មត់ខ្ពស់ហើយងាកទៅរកតុចរចាបានឆាប់រហ័ស កម្ពុជាក៏បានចូលរួមចំណែកគ្រប់គ្រងសេចក្តីព្រៀងមួយចំនួនឬមួយក៏ដំណោះស្រាយមួយចំនួនដែលបានដាក់ចេញនៅឯអង្គការសហប្រជាជាតិដែរចំនួន3ដងប៉ុន្តែក្នុងពេលជាមួយគ្នាក៏យើងបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការសន្ទនាតាមតាមរយៈការស្វែងរក ចំណុចរួមមួយ ដែលឆ្លោះបញ្ចាំងអំពីការព្រួយ បារម្ភក៏ដូចជាការចង់បានរបស់ភាគីពាក់ព័ន្ធទាំងអស់ពាក់ព័ន្ធជាមួយនឹង ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចសហរដ្ឋអាមេរិកជាមួយនឹងចិនកម្ពុជាក្នុងនាមជាប្រធានអាស៊ានក៏ដូចជាបណ្ដាប្រទេសសមាជិកអាស៊ានក៏បានបង្ហាញពីគោលជំហររបស់យើងដែរដែលថាយើងមិនចង់ប្រកាន់យកភាគីណាមួយទេអាស៊ានគឺយើងបើកទ្វារសម្រាប់ការសហការដើម្បីคลายទៅជាមិត្តទាំងអស់គ្នាជាក់ស្ដែងក្នុងឆ្នាំនេះពេលដែលយើងធ្វើជាប្រធានអាស៊ានមានប្រទេសរហូតដល់ទៅ7คลายទៅជាសមាជិកនៅក្នុងសិទ្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូច្នេះយើងសង្ឃឹមថា មហាអំណាចទាំងពីរអាចជជែកគ្នាអាចរកដំណោះស្រាយណាមួយ ដែលអនុញ្ញាតឲ្យពួកគាត់នៅពេលដែលកំពុងប្រកួតប្រជែងគ្នាក៏អាចសហការគ្នាបានដែរហើយតាមពិតទៅគឺមានចំណុចច្រើនណាស់ដែលពួកគាត់អាចសហការគ្នាបានឧទាហរណ៍ការងើបឡើងវិញនៃសេដ្ឋកិច្ចបញ្ហាសុខាភិបាលបញ្ហាបំរែបំរួលអាកាសធាតុបញ្ហាគ្រោះមហន្តរាយធម្មជាតិ ទាំងអស់នេះគឺជាចំណុចចាប់ផ្ដើមធ្វើយ៉ាងណាដើម្បីឲ្យពួកគាត់អាចបង្កើនជំនឿទុកចិត្តជាមួយគ្នាទៅវិញទៅមកចំណែកឯបញ្ហាខុសគ្នានេះគឺអាចថាបន្តដោះស្រាយទៅបន្តជជែកគ្នាទៅវិញទៅមកទៅហើយកន្លែងនេះក៏យើងទទួលបានការសន្យាពីប្រទេសមហាអំណាចដែរដែលគាត់មើលឃើញថាវាមានភាពចាំបាច់ដែលពួកគាត់ត្រូវតែធ្វើការជាមួយគ្នាត្រូវតែគ្រប់គ្រង កម្រិតនៃការប្រកួតប្រជែងកុំឲ្យវាឈានទៅដល់ដំណាក់កាលមួយដែលថាប៉ះពាល់ទៅដល់ អនាគតសម្រាប់ធ្នាប់សកលលោកឬមួយគោប៉ះពាល់ទៅដល់ផលប្រយោជន៍របស់ពួកគាត់ទាំងអស់គ្នាគឺសុទ្ធតែដឹងហើយថាប្រសិនបើសិនប្រសិនបើមានការប៉ះទង្គិចគ្នាលទ្ធផលគឺធ្ងន់ធ្ងរស្មានមិនត្រូវហើយទាំងអស់នេះគឺជាអ្វីដែលយើងទាំងអស់គ្នាត្រូវតែធ្វើការជាមួយគ្នាដើម្បីបញ្ជៀសវា យន្តការអាស៊ានទាំងអស់គឺជាវេទិកាមួយដែលល្អសម្រាប់ភាគីយើង កសាងទំនុកចិត្ត ក៏ដូចជាធ្វើការសហការជាមួយគ្នាផងដែរដូច្នេះសម្រាប់សំណួរនេះខ្ញុំឆ្លើយវែងបន្តិចដោយសារតែសំណួរយើងទូលំទូលាយគ្របដណ្ដប់រាល់បញ្ហាតំបន់ទាំងអស់កន្លែងនេះគ្រាន់តែខ្ញុំចង់បញ្ជាក់ថាគ្រប់បញ្ហាតំបន់គ្រប់ដុំថ្មក្តៅទាំងអស់នេះក្នុងនាមយើងជាប្រធានអាស៊ានយើងបានសម្របសម្រួលដាក់ចេញនូវគោលជំហរតំបន់ហើយក៏ជាគោលជំហររបស់ប្រទេសផងដែរដើម្បីឆ្លើយតបទាំងអស់ ជាការពិតណាស់រឿងទាំងអស់នេះមិនមែនជារឿងដែលយើងអាចដោះស្រាយក្នុងរយៈពេលខ្លីបានទេប៉ុន្តែក្នុងដំណាក់កាលនៃភាពមិនប្រកបប្រជាខ្ពស់វាមានភាពចាំបាច់ដែលយើងទាំងអស់គ្នាត្រូវឲ្យឱកាសទៅដល់ការសហការដើម្បីស្វែងរកដំណោះស្រាយដែលអាចដែលអនុញ្ញាតឲ្យយើងយ៉ាងហោចណាស់រក្សាបាននៅសន្តិភាពស្ថិរភាពនៅក្នុងតំបន់ហើយសម្រាប់អាស៊ាន ស្ថិរភាពនិងសន្តិភាពនៅក្នុងតំបន់គឺមានសារៈសំខាន់បំផុតយើងអាចអភិវឌ្ឍរីកចម្រើនមកដល់ពេលនេះក៏ដោយសារតែនៅក្នុងតំបន់យើងមិនមានការប៉ះទង្គិចធ្ងន់ធ្ងរនោះដែរ ប្រសិនបើយើងមានសង្គ្រាមប្រសិនជាយើងមានការប៉ះទង្គិចធ្ងន់ធ្ងរអ្វីដែលយើងសម្រេចបាននេះក៏វាអាចនឹងថយក្រោយទៅវិញទាំងអស់ផងដែរដូច្នេះវាមានភាពចាំបាច់ដែលយើងទាំងអស់គ្នាត្រូវបន្តរក្សាការពារនិងលើកតម្កើងស្ថិរភាពសន្តិភាពហើយនឹងការរីកចម្រើននៅក្នុងតំបន់ស្របតាមធម្មនុញ្ញអាស៊ានស្របតាមសិទ្ធិសញ្ញាមិត្តភាពនិងនឹងការសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយទាំងអស់នេះក៏ជាផលប្រយោជន៍សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសដៃគូរបស់យើងផងដែរ។ ជំរាបសួរអាដាមខ្ញុំឈ្មោះភិរមមកពីខាងសារព័ត៌មាន Digital Cambonomics អឺខ្ញុំមានមកសំណួរតាក់ទងជាមួយនឹងកិច្ចប្រជុំកម្ពុជាអាស៊ាននិងរុស្ស៊ីឃើញថាយើងកន្លងមកយើងធ្វើបាន4លើកហើយប៉ុន្តែស្រាប់ឆ្នាំនេះអត់អត់ដូចជាអត់មានឃើញកិច្ចប្រជុំនឹងកើតឡើងទេចង់ឲ្យអាដាមជួយបញ្ជាក់បន្តិចថាតើដោយសារហេតុផលអ្វីដែលកិច្ចប្រជុំនឹងត្រូវអត់មាននៅក្នុង agenda ប្រជុំកម្ពុជាអាស៊ានហ្នឹងបាទហើយមួយទៀតដែរតើ ការដែលអត់មានកិច្ចប្រជុំហ្នឹងវាអាចជាការបង្ហាញថាទំនាក់ទំនងរវាងអាស៊ានហើយនិងរុស្ស៊ីកំពុងតែដើរថយក្រោយដែរឬទេឬមួយក៏យ៉ាងណាដែរបាទអរគុណបាទចំពោះកិច្ចប្រជុំអាស៊ានរុស្ស៊ីគឺយើងមានគ្រាន់តែថារុស្ស៊ីតំណាងដោយរដ្ឋមន្ត្រីការបរទេសបាទពីព្រោះយើងសួរថាវាអត់មានប៉ុន្តែខ្ញុំក៏ចង់បញ្ជាក់ថាមានប៉ុន្តែនៅក្នុងកម្រិតរដ្ឋមន្ត្រីការបរទេសអឺយ៉ាងដោយសារពេលនេះក៏យើងមានកិច្ចប្រជុំកម្ពុជាច្រើននៅក្នុងតំបន់ដែរ ពេលខ្លះគ្រោះថ្នាក់ដឹកនាំមិនអាចបានមកដោយខ្លួនឯងហើយនេះមិនមែនជារឿងថ្មីទេកាលពីមុន ពេលខ្លះថ្នាក់ដឹកនាំក៏ចាត់ត្រឹមរដ្ឋមន្ត្រីការបរទេសឬមួយក៏ទីប្រឹក្សាសន្តិសុខជាតិឬមួយក៏តំណាងជាន់ខ្ពស់របស់ពួកគាត់តាមពិតនៅក្នុងពេលដែលយើងរៀបចំកិច្ចប្រជុំកម្ពុជានេះឥណ្ឌាក៏គាត់ចាត់អនុប្រធានរដ្ឋមន្ត្រីមកដែរចំណែកឯម៉ាឡេស៊ីក៏គាត់ចាត់អតីតប្រធានសភាមកដែរ ដូច្នេះវាមានភាពប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែង ជាពិសេសការវិភាគរបស់ថ្នាក់ដឹកនាំកម្ពុជាដោយឡែកអ្វីដែលយើងកំពុងតែធ្វើគឺធានាយ៉ាងណារាល់ការសហការរវាងអាស៊ានជាមួយនឹងដៃគូទាំងអស់គឺទៅមុខអ្វីទៅតែពេលខ្លះយើងមានការយល់ឃើញខុសគ្នាទៅលើរឿងមួយចំនួនប៉ុន្តែចំណុចនោះហើយដែលដិតទៅធ្វើឲ្យវេទិកាអាស៊ានរដ្ឋមានសារៈសំខាន់ដោយតែខ្ញុំបានលើកឡើងទោះបីជាបញ្ហាតូចធំប៉ុណ្ណាក៏ដោយ ការនិយាយជាមួយគ្នា ការប្រស័យតាក់ទងជាមួយគ្នា ការដាក់បញ្ហានៅលើតុហើយជជែកដោយបើកទូលាយដោយស្មោះត្រង់ដោយស្ថាបនាទាំងអស់នេះទើបនាំយើងទៅដល់ដំណោះស្រាយ បញ្ចប់ចំនួនមួយនោះនៅពេលណាដែលយើងលែងអាចនិយាយគ្នាបាន គឺវាបាត់ច្រកសម្រាប់សន្តានាហើយនៅក្នុងស្ថានភាពបែបនេះនៅពេលដែលមានបញ្ហាប្រែប្រួលធ្ងន់ធ្ងរជាពិសេសពាក់ព័ន្ធជាមួយនឹងសន្តិសុខគឺអាចនាំទៅដល់ការប៉ះទង្គិចដោយអចេតនា អញ្ចឹងហើយបានជានៅក្នុងទំនាក់ទំនងឧទាហរណ៍សហរដ្ឋអាមេរិកជាមួយចិនគឺគាត់តែងតែលើកឡើងទៅធ្វើយ៉ាងណាអាការទំនាក់ទំនងរបស់គាត់គឺនៅតែបើកចំហនៅពេលដែលមានរឿងអីគឺគាត់អាចតាក់ទងរកគ្នាទៅវិញទៅមកបានដើម្បីសម្រួលស្ថានភាពដើម្បីពន្យល់គ្នាទៅវិញទៅមកថាទាំងអស់នេះមិនមែនស្អីដែលខ្ញុំកំពុងតែធ្វើទេហើយអញ្ចឹងយើងគួរតែប្រកាន់ជំហរមួយគុំប្រតិកម្មជ្រុលពេកជាដើមដូច្នេះការទុកឲ្យមានច្រកសន្តានានេះគឺជារឿងមួយដែលសំខាន់បំផុត។ ដែលអាចនាំទៅដល់ការជជែកគ្នានៅរាល់បញ្ហាដែលលំបាកបញ្ហាតំបន់បញ្ហាសកលគឺជារឿងដែលលំបាកហើយហើយក៏មិនមែនជារឿងមួយដែលយើងងាយស្រួលដោះស្រាយដែរជាពិសេសពាក់ព័ន្ធជាមួយនឹងចំនួនភាគីដែលពាក់ព័ន្ធហើយទាំងអស់នេះគឺវាតម្រូវឲ្យមានវេទិកាពហុភាគីនិយមហើយអ្វីដែលកម្ពុជាបានធ្វើក្នុងឆ្នាំនេះជាពិសេសពាក់ព័ន្ធជាមួយមូលបត្ររបស់យើងគឺក្នុងគោលដៅនឹងគឺដើម្បីលើកតម្កើង ពហុភាគីនិយមដើម្បីលើកដំកើងការសហការនិងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងអស់ដើម្បីទៅដោះស្រាយបញ្ហាទាំងអស់នោះពាក់ព័ន្ធជាមួយនឹងរុស្ស៊ីគាត់ក៏ត្រូវបានអញ្ជើញឲ្យទៅចូលរួមនៅ G20 ដូចគ្នាដែរអឺខ្ញុំមិនទាន់ដឹងថា ប្រធានាធិបតី ពូទីនគាត់អញ្ជើញទៅឬមួយក៏យ៉ាងណាទេប៉ុន្តែទាំងអស់នេះគឺជាអ្វីដែលអាស៊ានបាន ធ្វើពាក់ព័ន្ធជាមួយនឹងដៃគូរបស់ខ្លួនគឺបន្តធ្វើយ៉ាងណាឲ្យការសន្ទនានេះនៅទៅមុខ ដើម្បីសម្រួលទៅដល់ការជជែកគ្នាសម្រួលទៅដល់ការលើកឡើងនៅចំណុចខ្វែងគំនិតគ្នាដើម្បីស្វែងរកដំណោះស្រាយដែលអាចថានាំទៅដល់ការដោះស្រាយបញ្ហា និងនាំទៅដល់ការរក្សាសន្តិភាពយូរអង្វែងមិនត្រឹមតែនៅក្នុងតំបន់យើងទេ នៅលើសកលលោកផងដែរកន្លែងនេះខ្ញុំចង់បញ្ជាក់ផងដែរថាពិភពលោក យើងគឺពាក់ព័ន្ធគ្នាណាស់ interconnected បានថាស្អីដែលកើតមានឡើងនៅតំបន់មួយក៏ប៉ះពាល់យើងដូចគ្នាដែរ ឧទាហរណ៍សង្គ្រាមនៅអ៊ុយក្រែនក៏ប៉ះពាល់យើងដល់យើងយើងទាំងអស់គ្នាដែរពាក់ព័ន្ធជាមួយនឹងសន្តិសុខស្បៀងពាក់ព័ន្ធជាមួយនឹងសន្តិសុខធម្មពលពាក់ព័ន្ធជាមួយនឹងការឡើងថ្លៃនៃប្រេងសាំងជាដើមដូច្នេះយើងក៏ចង់ឃើញស្ថិរភាពនិងសន្តិភាពនៅទីនោះដែរហើយវេទិកាអាស៊ាន ដែលមានមជ្ឈភាពអាស៊ាននៅចំកណ្ដាលក៏ជាវេទិកាមួយ ដែលអាចថាមាន ប្រសិទ្ធភាពឬមកក៏មានប្រយោជន៍សម្រាប់ដៃគូរបស់យើងយកទៅប្រើប្រាស់ក្នុងការសន្ទនាគ្នា ហើយបើសិនជាគាត់អាចយកមកប្រើប្រាស់រហូតដល់ស្វែងរកដំណោះស្រាយខ្ញុំគិតថាអាស៊ានគឺត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសម្របសម្រួលទៅលើរឿងនេះចាជំរាបសួរអៃដាមនាងខ្ញុំវត្តៃពីសារព័ត៌មានថ្មីថ្មីនាងខ្ញុំមានពីរសំណួរចាអឺនាងខ្ញុំអឺមានសំណួរទី1រដ្ឋាភិបាលសម្ាលមីយ៉ាម៉ាបានអំពាវនាវឲ្យអាស៊ានអឺ ច្រានចោលឬក៏គុំទទួលស្គាល់ការបោះឆ្នោតនៅឆ្នាំក្រោយតើអាស៊ាន មានការឆ្លើយតបបែបណាហើយក្នុងកិច្ចប្រជុំមានបានលើកឡើងទេហើយសំណួរទី2រដ្ឋាភិបាលសម្មាលមីយ៉ាន់ម៉ាក៏បាន អំពាវនាវដែរថាឲ្យអាស៊ានអញ្ជើញ ខាងគាត់ចូលរួម កិច្ចប្រជុំអាស៊ានជំនួសវិញតើខាងអាស៊ានយល់យ៉ាងណាដែរចា៎បាទទី1រាល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន គឺផ្អែកទៅលើ កិច្ចព្រមព្រៀងឯកច្ឆន្ទ5ចំណុច ហើយនៅក្នុងកិច្ចព្រមព្រៀងឯកច្ឆន្ទ5ចំណុចទី1គឺពាក់ព័ន្ធជាមួយនឹងការបញ្ឈប់អំពើហិង្សាទី2គឺពាក់ព័ន្ធជាមួយនឹងការចាប់ផ្ដើមកិច្ចសន្ទនាបានឆាប់តាមតែអាចធ្វើទៅបានទី3គឺពាក់ព័ន្ធជាមួយនឹងការសម្របសម្រួលរវាងភាគីពាក់ព័ន្ធដើម្បីអាចចាប់ផ្ដើមការសន្ទនាទី4គឺពាក់ព័ន្ធជាមួយនឹងការផ្ដល់ជំនួយមនុស្សធម៌ទៅមីយ៉ាន់ម៉ា និងទី5គឺពាក់ព័ន្ធជាមួយនឹងការតែងតាំងប្រេសិតពិសេសដើម្បីទៅធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាដើម្បីជួបភាគីពាក់ព័ន្ធទាំងអស់ដោយឡែកការបោះឆ្នោតមិនមែនជាផ្នែកណាមួយនៅក្នុងកិច្ចព្រមព្រៀងឯកជន5ចំណុចនោះទេដូច្នេះសម្រាប់អាស៊ានគឺយើងមិនដែលយកមកពិភាក្សានៅក្នុងវេទិកាផ្លូវការរបស់យើងទេប៉ុន្តែក្នុងពេលជាមួយគ្នាយើងក៏បានបង្ហាញអំពី ការយល់ឃើញរបស់យើងថាពាក់ព័ន្ធជាមួយនឹងបញ្ហាមីយ៉ាន់ម៉ាដែលស្មុគស្មាញ ដែលកើតមានឡើង ជាច្រើនទសវត្សរ៍មកហើយហើយមិនមែនជារឿងមួយដែលយើងអាចដោះស្រាយក្នុងរយៈពេលខ្លីបានរាល់គំនិតទាំងអស់ដែលអាចនាំទៅដល់ការដោះស្រាយបញ្ហានៅទីនោះគឺខ្ញុំគិតថាវាសំខាន់សម្រាប់ភាគីពាក់ព័ន្ធប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយដំណោះស្រាយទាំងនោះត្រូវតែមាន ការគ្រប់គ្រងពីភាគីពាក់ព័ន្ធទាំងអស់ហើយអាចឆ្លើយទៅជា ដំណោះស្រាយ មិនមែននាំទៅដល់ ភាពតានតឹងឬមួយក៏ការធ្លាក់កាន់តែជ្រៅហើយបញ្ហាចំនួនរបស់គាត់នោះទេពាក់ព័ន្ធការបោះឆ្នោតក៏ដោយពាក់ព័ន្ធជាមួយនឹងដំណោះស្រាយផ្សេងទៀតក៏ដោយយើងសង្ឃឹមថាអ្វីក៏ដោយនៅពេលដែលភាគីពាក់ព័ន្ធទាំងអស់សម្រេចគ្នាហើយថានេះគឺជា ដំណោះស្រាយហើយ គឺធ្វើជាមួយគ្នាទៅដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងការអនុវត្តក៏ដូចជា ដើម្បីនាំទៅដល់សន្តិភាពយូរអង្វែងនៅក្នុងប្រទេសប្រកបដែរចំណែកអាស៊ានវិញ ប្រសិនបើមានការស្នើសុំណាមួយឲ្យយើងចូលរួមចំណែកជួយខ្ញុំគិតថាប្រទេសសមាជិកគឺត្រៀមខ្លួនរួចជាស្រេចប៉ុន្តែអ្វីក៏ដោយពាក់ព័ន្ធជាមួយនឹងដំណោះស្រាយនយោបាយដាច់ខាតគឺមានភាពចាំបាច់សម្រាប់ភាគីពាក់ព័ន្ធទាំងអស់អង្គុយនៅតុចរចាចាប់ផ្ដើមជជែកគ្នានៅពេលដែលម្ខាងគាត់ចង់បាននៅអ្វីដែលគាត់ចង់បានទាំងស្រុងគឺយើងមិនអាចរកចំណុចរួមមួយ ដែលអាចឲ្យគាត់អាចជជែកគ្នាបាននោះទេដូច្នេះសម្រាប់យើងការសន្ទនា ក៏ដូចជាការចាប់ផ្ដើមបន្ទន់អេរយាប័តឬមួយក៏ស្វែងរកវិធីសាស្ត្រអ្វីក៏ដោយដើម្បីអនុញ្ញាតឲ្យពួកគាត់អាចដោះស្រាយអាចំណុចដែលគាត់ខ្វែងគ្នាខ្លាំងឬមួយក៏បង្រួមគម្លាតនៃភាពខុសគ្នារបស់គាត់ដើម្បីនាំទៅដល់កិច្ចសន្ទនានយោបាយមួយខ្ញុំគិតថាមានភាពចាំបាច់បំផុត ហើយអាកន្លែងនេះហើយគឺអាស៊ានកំពុងតែព្យាយាមធ្វើដោយតែមានចែងនៅក្នុងកិច្ចព្រមព្រៀងឯកសារ5ចំណុចយើងដឹងថាមិនមែនជារឿងដែលយើងអាចធ្វើបានក្នុងមួយថ្ងៃពីរទេ ប៉ុន្តែមានភាពចាំបាច់ដែលភាគភាគីពាក់ព័ន្ធទាំងអស់ត្រូវយល់ថាបញ្ហា បច្ចុប្បន្នគឺមិនអាចដោះស្រាយដោយចំនួនបានទេมันអាចប្រើប្រាស់សង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនោះទេហើយដោយសារតែការប៉ះទង្គិចប្រដាប់អាវុធនេះហើយបានជាយើងឃើញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនមិនត្រឹមតែប្រជាជនមួយចំនួនគាត់ត្រូវចេញពីប្រទេសគាត់ទៅតាមប្រទេសជិតខាងដើម្បីជ្រកកោនបណ្ដោះអាសន្ន សំបីតែប្រជាជននៅក្នុងប្រទេសខ្លួនឯងក៏គាត់ត្រូវតែចេញពីលំនៅឋានរបស់ខ្លួនទៅនៅតំបន់ផ្សេងផ្សេងដើម្បីជៀសវាងពីផលប៉ះពាល់នៃសង្គ្រាមនៅមីយ៉ាន់ម៉ាពាក់ព័ន្ធជាមួយនឹងបញ្ហាតំណាងអាស៊ានគឺយើងប្រកាន់គោលជំហរយើងមិនទទួលស្គាល់ភាគីណាទាំងអស់ពីព្រោះថាភាពស្របច្បាប់របស់ភាគីណាមួយគឺត្រូវចេញពីការគ្រប់គ្រងរបស់ប្រជាជនគាត់ដូច្នេះយើងអត់ បានប្រកាស ថាយើងគ្រប់គ្រងក្រមប្រឹក្សារដ្ឋបាលរដ្ឋឬមួយក៏រដ្ឋាភិបាលឯកភាពជាតិតាមពិតទៅគណៈបកដែលដឹកនាំដោយលោកស្រីអង្សានស៊ូជីកាលពី2020គឺគាត់ជាអ្នកឈ្នះឆ្នោតជាមួយនឹងគណៈបកផ្សេងផ្សេងទៀតអ្វីត្បិតតែមាន ការចោទប្រកាន់ពាក់ព័ន្ធជាមួយនឹងភាពមិនប្រក្រតីនៃការបោះឆ្នោតក៏ដោយដូច្នេះពាក់ព័ន្ធជាមួយនឹងបញ្ហាតំណែងគឺអាស៊ានមិនបានប្រកាន់គោលជំហរថាយើងត្រូវទទួលស្គាល់ភាគីមួយនេះភាគីមួយនោះទេ ប៉ុន្តែ សម្រាប់ទួនាទីរបស់ប្រិសិទ្ធពិសេសគឺត្រូវតែ ជួបជាមួយភាគី ពាក់ព័ន្ធទាំងអស់ហេតុអ្វីពីព្រោះថាបញ្ហានៅមីយ៉ាន់ម៉ាមិនអាចដោះស្រាយដោយមិនឲ្យភាគីមួយចូលរួមនោះទេអ្វីក៏ដោយត្រូវតែមាន លក្ខណៈបរិយាបន្នកន្លែងនេះហើយដូចជាខ្ញុំបានសង្កត់ធ្ងន់មុននឹងបន្តិចរាល់ដំណោះស្រាយអ្វីក៏ដោយដែលកើតចេញពីការយល់ព្រមគ្នារវាងភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ានោះហើយគឺជាអ្វីដែលអាចជួយ ដោះស្រាយបញ្ហាគាត់នាពេលបច្ចុប្បន្ន។ ហើយក៏ជាដំណោះស្រាយដែលនាំមកនៅសន្តិភាពយូរអង្វែងផងដែរពីព្រោះថានៅមីយ៉ាន់ម៉ាគឺមានភាគីពាក់ព័ន្ធច្រើនទាំងក្រមប្រឹក្សារដ្ឋបាលរដ្ឋទាំងក្រមប្រដាប់អាវុធជនជាតិភាគតិចទាំងរដ្ឋាភិបាលឯកភាពជាតិហើយនឹងក្រមប្រដាប់អាវុធផ្សេងទៀតដែលបានបង្កើតឡើងក្រោយពី ការដណ្ដើមអំណាចរបស់យោធាជាដើមហើយទាំងអស់នេះបានធ្វើឲ្យស្ថានភាពរដ្ឋតែស្មុគស្មាញជាងមុនថែមទៅទៀតដូច្នេះខ្ញុំគិតថាមានភាពចាំបាច់ដែលពួកគាត់ត្រូវតែស្វែងរកដំណោះស្រាយជាមួយគ្នា ចាប់ផ្ដើមជជែកគ្នាបានឆាប់តាមតែអាចធ្វើទៅបានប្រសិនបើគាត់អាចទម្លាក់អបុរេលក្ខខណ្ឌរបស់គាត់ចោលហើយចាប់ផ្ដើមជជែកនៅកម្រិតណាមួយដែលគាត់មានអឺភាពថាมันมันជាបញ្ហាឬមួយក៏มันបង្កការលំបាកដល់គាត់ខ្ញុំគិតថាទាំងអស់នោះគឺជាអ្វីដែលពួកគាត់គួរតែសាកល្បងទាំងអស់គ្នាគឺត្រូវតែឲ្យឱកាសទៅដល់ការកសាងសន្តិភាពនិងស្ថិរភាពនៅនៅមីយ៉ាន់ម៉ាបានឆាប់តាមតែអាចធ្វើទៅបាន។ ទីមួយពាក់ព័ន្ធជាមួយនឹងការអញ្ជើញតំណាងមីយ៉ាន់ម៉ាគឺយើងអញ្ជើញតំណាងមិននយោបាយដោយសារតែកង្វះនៃការរីកចម្រើនក្នុងការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទ5ចំណុចការធ្វើបែបនេះគឺបានឆ្លុះបញ្ចាំងរួចទៅហើយថាយើងមិនបានហៅតំណាងនយោបាយរបស់គាត់មកទេឧទាហរណ៍ដូចពេលដែលប្រជុំកម្ពុជានេះគឺយើងមិនបានឃើញនាយឥដាមស្នីមានងលាំងដែរនៅពេលប្រជុំរដ្ឋមន្ត្រីការបរទេសឬមួយក៏ប្រជុំអឺ ក្រុមប្រឹក្សានយោបាយសន្តិសុខក៏មិនមានរដ្ឋមន្ត្រីការបរទេសរបស់មីយ៉ាន់ម៉ាមកដែរនៅពេលប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានក៏មិនមានរដ្ឋមន្ត្រីមីយ៉ាន់ម៉ាមកដែរដោយឡែកពាក់ព័ន្ធជាមួយនឹងវិស័យផ្សេងទៀតតាមពិតទៅគឺយើង ផ្ដោតសំខាន់ទៅលើការធានាយ៉ាងណាឲ្យកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន មិនមានការរាំងស្ទះតែប៉ុណ្ណោះបានន័យថាអាស៊ានយើងមានការងារច្រើនណាស់យើងមានអតិភិបច្រើនណាស់ មិនមែនមានត្រឹមតែកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសទេសំបីតែនៅក្រមសសរស្ដំនយោបាយសន្តិសុខគូយើងមានវិស័យអ ுக ្រិតកម្មឆ្លងដែនគ្រឿងញៀនការពារជាតិជាដើមនៅក្រមសសរស្ដំសង្គមវប្បធម៌យើងមានអប់រំបរិស្ថានសុខាភិបាលការងារគ្រប់គ្រងគ្រោះមហន្តរាយជាច្រើនទៀតនៅក្រមសសរស្ដំសេដ្ឋកិច្ចក៏យើងមាន ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទេសចរកសិកម្មដូច្នេះមិនថា ពីណាគេនឹងទៅគ្រប់គ្រងមីយ៉ាន់ម៉ាទេ វិស័យទាំងអស់នេះនឹងត្រូវតែបន្ត ដើម្បីធានាថាប្រជាពលរដ្ឋគាត់នឹងនៅតែបន្តទាញយកប្រយោជន៍ចេញពីភាពជា សមាជិកនៅក្នុងតំបន់អាស៊ានដូច្នេះកន្លែងនេះខ្ញុំចង់ទាញចំណុចខុសគ្នា សម្រាប់អ្នកទាំងអស់គ្នាយកទៅធ្វើការរាយការណ៍ផងដែរ យើងមិនបានអញ្ជើញតំណាងនយោបាយពីមីយ៉ាន់ម៉ាមកទេសម្រាប់កិច្ចប្រជុំកម្ពុជាសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនយោបាយឬមួយក៏ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានដោយឡែកសម្រាប់វិស័យផ្សេងផ្សេងគឺយើងចង់ធានាថាកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាននឹងមិនមាន ផលប៉ះពាល់គ្រប់យ៉ាងនឹងបន្តទៅដោយរលូនដើម្បីបម្រើប្រយោជន៍ដល់ប្រជាជនអាស៊ានក្នុងនេះក៏ប្រជាជនមីយ៉ាន់ម៉ាផងដែរ បាទជំរាបសួរអាដាមខ្ញុំពេញភេងអ្នកសារព័ត៌មានពីវិទ្យុវីអូអាដាមខ្ញុំគិតថាខ្ញុំមិនសួរសំណួរពាក់ព័ន្ធបញ្ហាក្តៅទេព្រោះវាក្តៅរួចទៅហើយខ្ញុំចង់ទាញការចាប់អារម្មណ៍បន្តិចតើអាដាមអាចកត់សម្គាល់បានទេ ពី ការចូលរួមរបស់ប្រធានាធិបតីអាមេរិកនៅក្នុងកិច្ចប្រជុំអាស៊ានជាក់ស្ដែង2012យើងឃើញហើយអូបាម៉ាគាត់មកកម្ពុជា ហើយ2022គឺជូបៃដិនមកកម្ពុជាទៀតអញ្ចឹងតើគោលនយោបាយអាមេរិកស្ថិតក្រោមការដឹកនាំរបស់ ប្រធានាធិបតីទាំងពីរនេះចំពោះអាស៊ានយ៉ាងម៉េចវិញដូចគ្នាទេព្រោះមានអ្នកតាមដានភូមិសាស្ត្រនយោបាយខ្លះគាត់និយាយថាអឺអូបាម៉ានិងជូបៃដិនដូចគ្នាកំពុងតែចាប់អារម្មណ៍អាស៊ានតើវាដូចគ្នាមែនឬក៏យ៉ាងណាដែរបាទសម្រាប់អាស៊ានគឺយើងមានការសបាយរីករាយដែលដៃគូរបស់យើងផ្ដល់ការគ្រប់និងផ្ដល់កិត្តិយសដូច្នេះរាល់កិច្ចប្រជុំកម្ពុជាទាំងអស់គឺយើងតែងតែរំពឹងទុកថាថ្នាក់ដឹកនាំកម្ពុជារបស់ដៃគូគោនឹងអញ្ជើញមកចូលរួមដូចគ្នាដែរ ហើយមិនមែនសំដៅតែសហរដ្ឋអាមេរិកទេដៃគូផ្សេងផ្សេងទៀតទាំងចិនទាំងឥណ្ឌាទាំងជប៉ុនទាំងកូរ៉េទាំងញូហ្សេឡង់អូស្ត្រាលីជាដើមហើយជាក់ស្ដែងក្នុងឆ្នាំនេះគឺថ្នាក់ដឹកនាំកម្ពុជាគឺមកសឹងតែទាំងអស់មួយចំនួន គឺដោយសារតែបញ្ហានៅក្នុងស្រុករបស់គាត់ឧទាហរណ៍ដូចជានាយករដ្ឋមន្ត្រីម៉ូឌីគឺគាត់មិនអាចបានមកដោយសារតែមានការបោះឆ្នោតនៅគូចរ៉ាត់ ចំណែកឯនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលសារតែគាត់មានការបោះឆ្នោតនៅថ្ងៃទី19ជាដើមដោយឡែកថ្នាក់ដឹកនាំដែលជាដៃគូសន្តិនិករបស់អាស៊ានផ្សេងទៀតគឺគាត់អញ្ជើញមកទីក្រុងភ្នំពេញ ការអញ្ជើញមកដោយដៃដោយថ្នាក់ដឹកនាំកម្ពុជារបស់ដៃគូគឺបានន័យថាគាត់បានផ្ដល់សារៈសំខាន់ទៅដល់យន្តការអាស៊ានហើយកន្លែងនេះហើយគឺជាសារៈសំខាន់ដែលបន្តធ្វើឲ្យអាស៊ាន នៅតែ មាន ទួលនីតិកណ្ដាល ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ក៏ដូចជាសកលយើងដឹងហើយថាពេលខ្លះគឺមានការលំបាកសម្រាប់ថ្នាក់ដឹកនាំកម្ពុជាជាពិសេសសម្រាប់ប្រទេសមហាអំណាចដោយសារតែគាត់ក៏មានបញ្ហាជាច្រើនគាត់ក៏មានកិច្ចប្រជុំជាច្រើនដើម្បីតែគាត់ទៅផងដែរឧទាហរណ៍នៅក្នុងពេលដែលយើងកំពុងតែរៀបចំកិច្ចប្រជុំកម្ពុជាអាស៊ានក៏យើងមានកិច្ចប្រជុំ G20 ក៏មានកិច្ចប្រជុំ APEC ជាដើមប៉ុន្តែអ្វីដែលជាការសប្បាយរីករាយគឺថាថ្នាក់ដឹកនាំកម្ពុជាគឺបានមកចូលរួមកិច្ចប្រជុំអាស៊ានទាំងអស់បន្ទាប់ពីនឹងគឺគាត់ទៅ G20 អឺសម្រាប់សហរដ្ឋអាមេរិកជាការពិតណាស់គឺយើងមើលឃើញពីសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងនេះឲ្យរឹតតែស៊ីជម្រៅឲ្យរឹតតែស្អិតរមួតនៅពេលដែលដៃគូរបស់យើងបានបង្ហាញពីការចាប់អារម្មណ៍ក្នុងការដំឡើងកម្រិតនៃការអឺសហការគ្នា ពីយុទ្ធសាស្ត្រដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ានមិនបានប្រើពេលយូរទេក្នុងការសម្រេចទៅលើបញ្ហានេះមូលហេតុអីគឺដោយសារតែយើងមើលឃើញពីសក្តានុពលតាមពិតទៅមុននឹងការដំឡើងភាពជាដៃគូគ្រប់ជ្រុងជ្រោយយុទ្ធសាស្ត្រនេះអាស៊ាននិងសហរដ្ឋអាមេរិកបានធ្វើការជាមួយគ្នាជាច្រើនហើយស្ទើរតែគ្រប់វិស័យទាំងអស់នៅក្រោមសសរស្តម្ភទាំង3របស់អាស៊ានប៉ុន្តែឥឡូវនេះនៅពេលដែលយើងមានភាពជាដៃគូគ្រប់ជ្រុងជ្រោយយុទ្ធសាស្ត្រនេះខ្ញុំគិតថាវាជាឱកាសល្អសម្រាប់អាស៊ានក៏ដូចជាប្រទេសសមាជិក ចាប់ផ្ដើមស្វែងរកពីវិស័យថ្មីកន្លែងដែលគាត់អាចចាប់ផ្ដើមធ្វើការសហការជាមួយគ្នាដែលផ្ដល់ប្រយោជន៍ទៅដល់ប្រទេសទាំងពីរនៅក្នុងកិច្ចប្រជុំកម្ពុជាអាស៊ានសហរដ្ឋអាមេរិកថ្នាក់ដឹកនាំកម្ពុជារបស់អាស៊ាន បានលើកនៅការងារអន្តរភាពជាច្រើនដែលគាត់ចង់ធ្វើការសហការជាមួយនឹងសហរដ្ឋអាមេរិកឧទាហរណ៍ដូចជាសេដ្ឋកិច្ច digital ឧទាហរណ៍ដូចជាការរួម គ្នាដើម្បីដោះស្រាយបញ្ហាបំរែបំរួលអាកាសធាតុដូចជាពាក់ព័ន្ធជាមួយនឹងការពង្រឹងភាព ធន់ និងការត្រៀមខ្លួនរបស់តំបន់ដើម្បីឆ្លើយតបបញ្ហាសុខភាពសាធារណៈទៅថ្ងៃអនាគតជាដើមការបង្កើនមូលដ្ឋានផលិតនៅក្នុងតំបន់សម្រាប់វ៉ាក់សាំងក៏ដូចជាការពង្រីកពាណិជ្ជកម្មសេរីរវាងអាស៊ាននិងសហរដ្ឋអាមេរិកក៏ពាក់ព័ន្ធជាមួយនឹងខ្សែច្រវាក់ ផ្គត់ផ្គង់នៅក្នុងតំបន់ដើម្បីតភ្ជាប់ទៅនឹងសហរដ្ឋអាមេរិកផងដែរទាំងអស់នេះគឺសុទ្ធតែជាកន្លែងដែលអាចថាមានសក្តានុពលខ្លាំងសម្រាប់សហរដ្ឋអាមេរិកក៏ដូចជាបណ្ដាប្រទេសសមាជិកអាស៊ានបន្តធ្វើការជាមួយគ្នាហើយខ្ញុំសង្ឃឹមថាទាំងអស់នេះក៏នឹងជាផ្នែកមួយនៃផែនការសកម្មភាពដើម្បីអនុវត្តកិច្ចព្រមព្រៀងឬមួយក៏ភាពជាដៃគូគ្រប់ជ្រុងជ្រោយ យុទ្ធសាស្ត្ររបស់អាស៊ានជាមួយនឹងសហរដ្ឋអាមេរិកផងដែរដូច្នេះសម្រាប់យើងកម្ពុជាគឺជារឿងមួយដែលយើងសប្បាយចិត្តដែលយើងអរគុណទៅដល់ដៃគូដែលគាត់អញ្ជើញមកផ្ទាល់កម្រិតប្រធានាធិបតីដែលនេះបានន័យថាគាត់បានផ្ដល់កិត្តិយសផ្ដល់តម្លៃផ្ដល់សារៈសំខាន់មកដល់យើងក្នុងនាមជាប្រធានអាស៊ានក៏ដូចជាផ្ដល់សារៈសំខាន់ទៅដល់យន្តការអាស៊ាន ដែលកំពុងតែដើរតួនាទីយ៉ាងសំខាន់មិនមែនត្រឹមតែដោះស្រាយបញ្ហាតំបន់ប៉ុន្តែនោះទេប៉ុន្តែក៏ចូលរួមចំណែកសម្រាប់ដៃគូរបស់យើងយកទៅប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាមួយចំនួននៅលើសកលលោកផងដែរអឺ Uh, hello, thank you for doing this. Uh, I have one question. Uh, what can you disclose at the moment about the Cambodians' effort uh, behind the scenes in coordinating the long-awaited official launch of the U.S.-ASEAN Comprehensive Strategic Partnership? Uh, thank you. Well, we've been working together with other member states for a very long time uh, to make sure that the uh, announcement of the establishment of our comprehensive strategic will uh, happen during this ASEAN-US uh, summit. So our leaders are excited about this new development. And as I share with my colleagues here, uh, we hope that you know, with this comprehensive strategic partnership status, then we will explore more uh, potential area cooperations. Of course, we are looking at a numbers of key priorities, and actually during the ASEAN-US Summit, there are a number of key priorities that have been raised by our leaders already. So those will be some things that Cambodia, as the current chair, uh, will try our best you know, to facilitate, to create a space for more cooperations between ASEAN and, and, and the US. Uh, of course, I can say is that you know uh, relationship between a ASEAN member state and the U.S. is one of the most important one, and a lot of people are also looking looking at you know all the potentials that may arise from this uh, upgrade. So again, as the chair, uh, we are happy with this. Uh, although we would also say is that we've been doing everything we can, you know, to support the process, to facilitate the deliberation and so on but it is also some things that other member states have been contributing to the whole uh, process as well. So we are looking forward, you know, to broader and more strategic uh, area of cooperation between ASEAN member state and the U.S. And there's a lot of potentials there. Uh, all sides acknowledge it, uh, ranging from economic relation, trade, uh, commerce, micro, small, medium enterprises, climate change, pandemic, uh, supply chain, and so on. And these are going to be some things that member state and the U.S. will continue to uh, work together to come up with some sort of, you know, plan of actions in order to actualize this uh, comprehensive strategic partnership. Thank you. White House លោកប្រធានាធិបតីជូបៃដិនដែលបានជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅក្នុងជំនួបទ្វេភាគីនៅក្នុងនោះលោកប្រធានាធិបតីជូបៃដិនបានលើកឡើងអំពី ការប្រួយបារម្ភពាក់ព័ន្ធជាមួយនឹង Naval Base នៅរៀមហើយក៏ពាក់ព័ន្ធជាមួយនឹងការលើកឡើងអំពីការជំរុញឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនហ្នឹងគាត់បើក នៅលំហសម្រាប់ពលរដ្ឋរួមជាមួយនឹងនយោបាយឡើងវិញនៅមុនពេលដែលមានការបោះឆ្នោតឆ្នាំ2023ហើយក៏អំពាវនាវឲ្យមានការដោះលែងនៅរាល់សកម្មជនដែលកំពុងត្រូវបានជាប់ឃុំ ដែលក្នុងនោះក៏រួមមានទាំងកញ្ញាសេងធីរីដែលជាមេធាវីខ្មែរអមេរិកាំងផងដែរដល់ក្នុងនោះគឺលោកបានលើកឡើងពាក់ព័ន្ធជាមួយនឹងការជំរុញធ្វើយ៉ាងណាឲ្យមានការបើកលំហសេរីភាពរួមជាមួយនឹងនយោបាយនឹងឲ្យបានមុនពេលដែលមានការបោះឆ្នោតក្នុងពេលខាងមុខ ពាក់ព័ន្ធជាមួយនឹងការលើកឡើងឬក៏ជំរុញបែបនេះតើខាងសម្ដេចចូលមានបានឆ្លើយតបបែបណាខ្លះដែរទេចា៎បាទពាក់ព័ន្ធជាមួយនឹងសំណួរទី1ខ្ញុំគិតថាកម្ពុជាបាន ផ្ដល់ចម្លើយជា ច្រើនសារមកហើយពាក់ព័ន្ធទៅនឹងការអភិវឌ្ឍនៅមូលដ្ឋានតបរៀមអ្វីដែលកើតឡើង នៅទីនោះមិនមែនជារឿងដែលយើងទើបតែ ធ្វើថ្មីថ្មីនោះទេតាមពិតទៅគឺមានការសិក្សាវាយតម្លៃរួចទៅហើយក្នុងរយៈពេល10ឆ្នាំ ថាតើយើងត្រូវធ្វើអ្វីខ្លះដើម្បីពង្រឹងមូលដ្ឋានមួយនេះ ដើម្បីអាចចូលរួមចំណែកការងារផ្សេងផ្សេងមិនត្រឹមតែក្នុងគោលបំណងសន្តិសុខឬមួយគោលការណ៍ពាជាប៉ុណ្ណោះទេគោលពាក់ព័ន្ធជាមួយនឹងការសង្គ្រោះ នៅសមុទ្រពាក់ព័ន្ធជាមួយនឹងការងារមនុស្សធម៌នៅសមុទ្រក៏ដូចជាធានាថាយើងគឺមានសមត្ថភាពនិងលទ្ធភាព គ្រប់គ្រាន់ដើម្បីទៅដោះស្រាយបញ្ហាសន្តិសុខមួយចំនួនដែលកើតមានឡើងនៅក្នុងសមុទ្រជាដើម ហើយពាក់ព័ន្ធជាមួយនឹងចំណុចនេះគឺយើងមិនដែលមានការលាក់បាំងអីទេតាមពិតទៅ យើងអនុញ្ញាតឲ្យសេនាធិបតេយ្យយោធារបស់សហរដ្ឋអាមេរិកទៅមើលទីតាំងនោះទៅទៀតសម្បីតែស្ថានទូតរបស់បរទេសមួយចំនួនក៏បានអនុញ្ញាតឲ្យទៅមើលនៅទីតាំងនោះផងដែរឧទាហរណ៍ដូចជាទូតរបស់អូស្ត្រាលីជាដើមតាមពិតរាល់ជំហានទាំងអស់នេះគឺมันធ្លាប់មានទេសម្រាប់ប្រទេសមួយចំនួនផ្សេងទៀតពីព្រោះនេះគឺជាអធិបតេយ្យភាព ឯកឯករាជ្យភាពនយោបាយរបស់ប្រទេសមួយប៉ុន្តែដើម្បីបង្ហាញអំពីភាពស្មោះត្រង់របស់យើងថាយើងអត់មានអីលាក់បាំងទេតម្លាភាពរបស់យើងគឺយើងអនុញ្ញាតឲ្យទៅមើលទាំងអស់ដូច្នេះយើងសង្ឃឹមថាដៃគូរបស់យើងក៏ផ្ដល់សច្ចភាពឲ្យយើងវិញដែរតាមពិតទៅយើងអត់ចាំបាច់ត្រូវការវិធីសាស្ត្រដែលស្មុគស្មាញនោះទេ យើងអាចទៅតំបន់នោះ ទៅអូតែលណាខ្ពស់យើងក៏អាចមើលឃើញមូលដ្ឋានតបនឹងទាំងមូលនោះដែរ ហើយសម័យនេះក៏យើងមានបច្ចេកវិទ្យាជាច្រើនដែលអាចមើលឃើញពីផ្កាយរណបមកដែរពីសកម្មភាពដែលកើតមានឡើងជាក់ស្ដែងនៅទីនោះដូច្នេះខ្ញុំគិតថារាល់តលហិកដែលកម្ពុជាបានដាក់ចេញហើយការអនុញ្ញាតឲ្យដៃគូរបស់យើងទៅអង្កេតមើលដោយផ្ទាល់នៅទីតាំងល្អនោះវាគួរតែគ្រប់គ្រាន់សម្រាប់ពួកគាត់ធ្វើការវាយតម្លៃមួយដែលយុត្តិធម៌សម្រាប់យើងកម្ពុជាផ្អែកទៅលើរដ្ឋធម្មនុញ្ញរបស់យើងគឺយើងមិនអនុញ្ញាតឲ្យមានដាក់មូលដ្ឋានទ័ពបរទេសនៅក្នុងទឹកដីយើងទេ ហើយយើងក៏មិនមានភាពចាំបាច់ធ្វើដូច្នោះដែរហើយកម្ពុជាមិនដែលបានចាប់ផ្ដើមសង្គ្រាមជាមួយបណ្ដាប្រទេសណាទេតាមពិតយើងគឺជាជនរងគ្រោះដោយសារសង្គ្រាមអ្វីដែលយើងព្យាយាមកសាងនិងលើកដំកើងពេលនេះគឺសន្តិភាពយើងអត់បង្កើនទ័ពបណ្ដាយើងបញ្ជូនទ័ពទៅជួយសន្តិភាពនៅខាងក្រៅប្រទេសទៅទៀតដូច្នេះទាំងអស់នេះគឺជារឿងមួយដែលយើងសង្ឃឹមថាដៃគូរបស់យើងបន្ទាប់ពីបានគៀងគោនៅព័ត៌មានហើយក៏ដូចជាការពន្យល់ជាច្រើនលើកជាច្រើនសាររបស់យើងហើយគាត់អាចផ្ដល់នឹងការវាយតម្លៃមួយដែលយុត្តិធម៌ ដែលស្មោះត្រង់ដែលឆ្លោះបង្ហាញអំពីការពិតជាក់ស្ដែងនៅទីនោះយើងគ្រប់គ្រងគ្រប់ភាគីទាំងអស់ដើម្បីសហការគ្នាទៅលើ ផ្នែកនេះ យើងទទួលជំនួយទាំងអស់ប្រសិនបើពួកគាត់ចង់ផ្ដល់ជំនួយមកដល់កម្ពុជាសម្ដេចតេជោបាន មានប្រសាសន៍រួចហើយកប៉ាល់ចម្បាំងប្រទេសណាដែលចង់ចូលមកចតក៏មកទៅអត់មានបញ្ហាទេយើងមានកាណាដាយើងមានជប៉ុនយើងមានអីគឺសុទ្ធតែមកចតទាំងអស់ដូច្នេះទាំងអស់នេះខ្ញុំគិតថាគួរតែគ្រប់គ្រាន់ សម្រាប់ឲ្យដៃគូរបស់យើងគាត់ស្ងប់ចិត្តថាវាមិនមានបញ្ហាអីនៅទីនោះទេ ហើយករណីដែលយើងអនុញ្ញាតទៅដល់បរទេសដើម្បីទៅមើលទីតាំងមូលដ្ឋានទ័ពរបស់យើងគឺជារឿងដែលមិនដែលមានទេខ្ញុំមិនគិតថាប្រទេសណាផ្សេងទៀតដែលអនុញ្ញាតអឺការទៅមើលឬមួយក៏ទៅតាមដានទៅអង្កេតយើងមិនអាចទៅធ្វើរបៀបនេះសម្រាប់ប្រទេសមួយផ្សេងទៀតទេប៉ុន្តែសម្រាប់កម្ពុជាយើងអនុញ្ញាតមូលហេតុអី ដោយសារតែយើងស្មោះត្រង់ដោយសារតែយើងមានតម្លាភាពពាក់ព័ន្ធជាមួយបញ្ហានេះគឺយើងអត់ខ្លាចទេដូច្នេះខ្ញុំគិតថាគួរតែផ្ដល់សច្ចភាពមកដល់មកដល់យើងផងដែរពាក់ព័ន្ធជាមួយនឹងលំហប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាកម្ពុជាទៅចាប់ផ្ដើមចេញ ពីសង្គ្រាមយើងបានខិតខំប្រឹងប្រែងមកទល់ពេលនេះ គឺរៀបចំការបោះឆ្នោតជាទៀងទាត់មានគណៈបកនយោបាយចូលរួមជាច្រើនពាក់ព័ន្ធជាមួយនឹងបងប្អូនអ្នកសារព័ត៌មានទាំងអស់មកទល់ពេលនេះយើងមានស្ថាប័នសារព័ត៌មានដល់ទៅជិត2000នៅក្នុងប្រទេសកម្ពុជា សហជីព6000អង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល ទាំងជាតិទាំងអន្តរជាតិ6000សម្រាប់ប្រទេសមួយដែលមានប្រជាជន16លាននាក់បើសិនជាយើងមើលជាសមមាត្រស្ថាប័នឯករាជ្យទាំងអស់នេះដែលដើរតួនាទីសំខាន់ក្នុងការការពារក៏ដូចជាលើកដំកើងសិទ្ធិសេរីភាពឬមួយគុលធិប្រជាធិបតេយ្យនៅក្នុងតំបន់គឺយើងបានផ្ដល់ច្រើនហើយហើយក្នុងពេលជាមួយគ្នាក៏យើងមើលពីស្ថានភាពនៅក្នុងតំបន់ផ្សេងទៀតដែរ ដែលពេលខ្លះគាត់មានបញ្ហារបស់គាត់ដូច្នេះការអភិវឌ្ឍផ្នែកប្រជាធិបតេយ្យនៅកម្ពុជាគឺដើរទៅមួយជំហានម្ដងមួយជំហានម្ដងមួយជំហានម្ដង ដោយឆ្លោះបញ្ចាំងពី ស្ថានភាពជាក់ស្ដែងរបស់ប្រទេសហើយយើងអត់ដែលដើរថយក្រោយទៅលើរឿងនេះទេគឺយើងបន្តតាំងចិត្តបើទោះបីជាយ៉ាងណាក៏ដោយ គឺរុញច្រាន លំហប្រជាធិបតេយ្យនេះឲ្យទូលំទូលាយតាមតែអាចធ្វើទៅបាន នៅពេលដែលប្រទេសមួយចំនួនមានការយឺតយ៉ាវទៅលើការបោះឆ្នោតយើងអត់ដែរតាមពិតការបោះឆ្នោតសម្រាប់ឆ្នាំក្រោយសម្រាប់ជាជួលលោកបានកំណត់ទាំងថ្ងៃហើយទៅទៀតមានគណៈបកនយោបាយផ្សេងផ្សេងមកចូលរួមហើយក្នុងពេលបោះឆ្នោតឃុំសង្កាត់ក៏យើងឃើញមានសម្លេងសម្រាប់គណៈបកដែលមិនមែនគ្រប់គ្រងរដ្ឋាភិបាលផងដែរមូលហេតុអីគឺដោយសារតែ លំហប្រជាធិបតេយ្យយើងមានដោយសារតែ ឱកាសនិងលទ្ធភាពគ្រប់គ្រាន់សម្រាប់ឲ្យគណៈបកនយោបាយទាំងអស់ចូលរួមចំណែកដោយមិនមានការរាំងស្ទះឬមួយគុកការហាមឃាត់អីទេប៉ុន្តែសំខាន់គឺត្រូវតែធ្វើឲ្យស្របច្បាប់ ពីព្រោះអីប្រទេសកម្ពុជាគឺយើងប្រកាន់យកច្បាប់ជាធំដូច្នេះចំណុចនេះក៏ពាក់ព័ន្ធជាមួយនឹងចំណុចបន្ទាប់របស់យើងដែរប្រសិនបើគាត់ធ្វើខុសច្បាប់គឺគាត់ត្រូវតែទទួលនៅផលវិបាកចេញពីទង្វើរបស់ពួកគាត់ផងដែរដូច្នេះមិនមែនជារឿងថា ក្នុងនាមជាសកម្មជនឬមួយក៏សមាជិកគណៈបកនយោបាយជាមួយនឹងអឺឈ្មោះបែបនេះបានន័យថាយើង ធ្វើអ្វីក៏ដោយ យើងមិនអាចត្រូវបានដាក់នៅក្រមច្បាប់ខ្ញុំគិតថាវាមិនមែនជាអ្វីដែលល្អសម្រាប់កម្ពុជានោះទេនៅពេលដែលយើងព្យាយាមនិយាយអំពីការពង្រីកលំហប្រជាធិបតេយ្យហើយក្នុងពេលជាមួយគ្នាយើងអនុញ្ញាតឲ្យក្រុមផ្សេងផ្សេងអាចធ្វើអ្វីបានតាមចិត្តទោះបីជាគាត់ធ្វើខុសច្បាប់ក៏ដោយ ខ្ញុំមិនគិតថាប្រជាធិបតេយ្យបែបនេះគឺមាននិរន្តរភាពឬមួយក៏ជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជានោះទេសម្រាប់យើងយើងនឹងបន្តប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីពង្រឹងប្រជាធិបតេយ្យនៅក្នុងប្រទេសយើងដើម្បីប្រយោជន៍ទៅដល់ប្រជាជនយើងជាពិសេសធ្វើយ៉ាងណាគ្រប់ប្រជាជនយើងទាំងអស់អាចទាញផលប្រយោជន៍ចេញពីការរីកចម្រើននៃសេដ្ឋកិច្ចដោយសម្ដេចតែងតែលោកលោកតែងតែលើកឡើងអញ្ចឹងបានន័យថា មិនឲ្យមានអ្នកណាខ្វះបាយដាច់ខាតត្រូវតែមានការអភិវឌ្ឍទាំងអស់នោះគឺជាសិទ្ធិសំខាន់របស់ប្រជាពលរដ្ឋដែរអញ្ចឹងនៅពេលដែលយើងមើលមួយផ្នែកនៃសិទ្ធិយើងគួរតែមើលសិទ្ធិក្នុងទម្រង់គ្រប់ជ្រុងជ្រោយរបស់វាហើយទាំងអស់នោះគឺយើងបានធ្វើគ្រប់ផ្នែកទាំងអស់យើងមិនដែលនិយាយថាយើងល្អឥតខ្ចោះទេហើយប្រទេសមហាអំណាចមួយចំនួនក៏គាត់តែងតែនិយាយថាគាត់មិនល្អឥតខ្ចោះទេគាត់ក៏នៅតែព្យាយាម ប្រឹងប្រែងពង្រឹងលទ្ធិប្រជាប្រជាធិបតេយ្យក្នុងស្រុកគាត់ឲ្យបានរឹងមាំសម្រាប់យើងយើងគ្រប់គ្រងហើយយើងនឹងឲ្យពេលវេលាគាត់ដើម្បីទៅពង្រឹងលទ្ធិប្រជាធិបតេយ្យរបស់គាត់ប៉ុន្តែសម្រាប់កម្ពុជាយើងក៏ចង់ឲ្យគាត់គោរពយើងដូចគ្នាយើងនឹងខិតខំប្រឹងប្រែងមួយជំហានមួយជំហានម្ដងដើម្បីធានាថាប្រជាពលរដ្ឋរបស់យើងគឺគាត់មានសុខសន្តិភាពស្ថិរភាពហើយបន្តប្រព្រឹត្តទៅជីវភាពប្រចាំថ្ងៃរបស់គាត់ដោយ ស្រួលបួលមានជីវភាពរុងរឿងល្អ ហើយទាំងអស់នេះហើយគឺជាការងារសំខាន់បំផុតរបស់របស់យើងនាពេលបច្ចុប្បន្នគឺធ្វើយ៉ាងណារក្សាសន្តិភាពដែលយើងមានស្ថិរភាពដែលយើងមានជីវភាពរបស់ប្រជាពលរដ្ឋនៅតែបន្តរីកចម្រើនរុងរឿងទៅមុខដោយសារតែខ្ញុំជាប់រវល់កិច្ចប្រជុំផ្សេងទៀតខ្ញុំអត់បានចូលរួមនៅក្នុងកិច្ចប្រជុំនោះទេបាទអរគុណ ជំរាបសួរអាដាមខ្ញុំឈ្មោះសុខេងពីសារព័ត៌មាន VOD ដោយសារមុនហ្នឹងអាដាមបានមានប្រសាសន៍ពាក់ព័ន្ធជាមួយនឹងថាលោកโจ Biden នឹងសហការជាមួយអាស៊ានដើម្បីធ្វើយ៉ាងណាឲ្យអាមេរិកដូចថាជួយចូលរួមដោះស្រាយបញ្ហាក្នុងតំបន់ដែលមានដូចជាវិបត្តិនៅមីយ៉ាន់ម៉ាហើយនិងបញ្ហាសមុទ្រចិនខាងត្បូងជាដើមអញ្ចឹងតើក្នុងនឹងផងដែរថាតើអាមេរិកមានបានបញ្ជាក់ឬក៏បង្ហើបកលឹះអីបន្តិចតួចខ្លះទេថាតើនឹងចូលរួមសហការជាមួយអាស៊ាននឹងចូលរួមរបៀបម៉េចអញ្ចឹងហើយជួយដោះស្រាយតាមរបៀបណាខ្លះហើយ ក្នុងនឹងផងដែរចំពោះចំណុចតកតងនឹងសមុទ្រចិនខាងត្បូងបើសិនបើបញ្ហានឹងនៅតែអូសបន្លាយថាតើវា ខាត់បងអីដល់អាស៊ានឬក៏មានប៉ះពាល់ប្រយោជន៍អីដល់កម្ពុជាដែរទេចាសូមអរគុណបាទពាក់ព័ន្ធជាមួយនឹងសំណួរទី1ខ្ញុំបានឆ្លើយមុននឹងដែរប៉ុន្តែអឺសំណួររីខុសគ្នាបន្តិចពាក់ព័ន្ធជាមួយនឹងអាស៊ាន គឺយើងប្រកាន់ខ្ជាប់នៅកិច្ចព្រមព្រៀងឯកច្ឆន្ទ5ចំណុចដូច្នេះការងារអន្តរភាពទាំងឡាយដែលមាននៅក្នុងកិច្ចព្រមព្រៀងមួយនេះគឺនឹងបន្ត ជាមគ្គុទេសសម្រាប់អាស៊ានក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាយើងក៏ស្វាគមន៍ការចូលរួមដៃគូរបស់យើងជាពិសេសពាក់ព័ន្ធជាមួយនឹងការផ្តល់ជំនួយមនុស្សធម៌ជាដើមឬមួយក៏បង្កើតបរិយាកាសអនុគ្រោះដែលនាំទៅដល់ការសន្ទនានយោបាយរវាង ភាគីចំនួនទាំងអស់នេះគឺយើងបានឃើញនៅក្នុងអនុសាសន៍15ចំណុចដែលថ្នាក់ដឹកនាំអាស៊ានបានសម្រេច កាលពីពេលថ្មីថ្មីនេះដែលកម្ពុជាយើងក្នុងនាមជាប្រធានសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលជាប្រធាននៅក្នុងកិច្ចប្រជុំនោះផងដែរគឺសម្របសម្រួលជំរុញឲ្យមានការយល់ស្របគ្នាទៅលើឯកសារដ៏សំខាន់មួយនេះហើយនៅក្នុងឯកសារនេះក៏យើងឃើញមាន អនុសាសន៍មួយចំនួនសម្រាប់ឲ្យដៃគូរបស់យើងចូលរួមចំណែកដែរសម្រាប់អាស៊ាន គឺយើងសង្កត់ធ្ងន់ទៅលើមជ្ឈភាពអាស៊ាន តួនាទីនាំមុខរបស់អាស៊ានក្នុងការដោះស្រាយបញ្ហានេះហើយរាល់សកម្មភាពទាំងឡាយរាល់កិច្ចខំប្រឹងប្រែងទាំងឡាយគឺធ្វើយ៉ាងណាឲ្យស្របជាមួយនឹងធម្មនុញ្ញអាស៊ាននិងរាល់គោលការណ៍គ្រឹះរបស់អាស៊ានពីព្រោះធម្មនុញ្ញអាស៊ាននិងគោលការណ៍គ្រឹះអាស៊ាន គឺជាមាគ៌ាមួយដែលអនុញ្ញាតឲ្យយើងរួមសុខរួមទុក្ខជាមួយគ្នាអស់55ឆ្នាំហើយបើទោះបីជារងព្យុះភ្លៀងប៉ុណ្ណាក៏ដោយនៅក្នុងតំបន់អាស៊ាន នៅតែបន្តពុះពៀជំនះបញ្ហាប្រឈមទាំងអស់នោះ ហើយងើបចេញពីបញ្ហាប្រជុំទាំងនោះខ្លាំងជាងមុនហើយមានឯកភាពជាងមុនបញ្ហាមីយ៉ាន់ម៉ាគឺជាបញ្ហាមួយដ៏លំបាកយើងទទួលស្គាល់ប៉ុន្តែអាស៊ានក៏មិនមែនថាមិនធ្លាប់ឆ្លងកាត់ការលំបាកដែរដូច្នេះខ្ញុំនៅតែសង្ឃឹមទៅលើសមត្ថភាពនិងលទ្ធភាពរបស់អាស៊ាន ជាពិសេសការដាក់ផលប្រយោជន៍របស់តំបន់ ជាធំនឹងការប្រើប្រាស់មាគ៌ារបស់អាស៊ានក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ានៅពេលណាដែលយើងងាកឆ្ងាយចេញពីមាគ៌ានឹង ការងាររតែលំបាកអាស៊ានក៏នឹងមានការបែកបាក់យ៉ាងធ្ងន់ធ្ងរផងដែរដូច្នេះសម្រាប់ដៃគូរបស់យើងធ្វើត្បិតតែពេលខ្លះគាត់មានគំនិតតខ្លួន របស់គាត់ក៏ដោយអ្វីដែលយើង បានធ្វើនិងបន្តធ្វើគឺជំរុញឲ្យគាត់ធ្វើយ៉ាងណាចូលរួមចំណែកជួយ អាស៊ានក្នុងការបំពេញការអនុវត្តកិច្ចព្រមព្រៀងឯកសារ5ចំណុចឲ្យបានពេញលេញនិងមានប្រសិទ្ធភាពបំផុតដើម្បីនាំទៅដល់សន្តិភាពនៅប្រទេសមីយ៉ាន់ម៉ាសន្តិភាព ស្ថិរភាពនិងការរីកចម្រើននៅមីយ៉ាន់ម៉ា គឺមានប្រយោជន៍ទៅដល់ប្រជាជនមីយ៉ាន់ម៉ាផងក៏មានប្រយោជន៍ទៅដល់តំបន់ទាំងមូលផងពាក់ព័ន្ធជាមួយនឹងសំណួរសមុទ្រចិនខាងត្បូងតាមពិតទៅក្នុងរយៈពេលប្រហែលឆ្នាំនឹងសមុទ្រចិនខាងត្បូងគឺស្ងប់ស្ងាត់ស្ថិរភាពនិងសន្តិភាពទេភាគីចំនួនបានស្វែងរកវិធីសាស្ត្រក្នុងការគ្រប់គ្រងចំណុចខុសគ្នារបស់គាត់ប៉ុន្តែបន្តការសហការគ្នាទៅវិញទៅមកឧទាហរណ៍តំណាក់តំណងពាណិជ្ជកម្មចិនជាមួយនឹងវៀតណាម ធំជាងគេទាំងអស់នៅក្នុងតំបន់អាស៊ានជាដើមហើយទាំងអស់នេះហើយគឺជារឿងដែលល្អសម្រាប់យើងទាំងអស់គ្នាក្នុងការដោះស្រាយបញ្ហានៅសមុទ្រចិនខាងត្បូងបញ្ហាខ្វែងគំនិតគ្នាមានប៉ុន្តែអ្វីដែលសំខាន់គឺចាប់ផ្ដើមធ្វើការទៅលើរឿងអ្វីមួយដែលវានាំផលប្រយោជន៍ទៅដល់ភាគី ទាំងអស់ហើយតាមរយៈការសហការគ្នាទៅវិញទៅមកនេះហើយគឺអនុញ្ញាតឲ្យភាគីពាក់ព័ន្ធចាប់ផ្ដើមកសាងទំនុកចិត្តអាចចាប់ផ្ដើមជជែកគ្នាពីរឿងលំបាកទាំងអស់នោះ នៅក្នុងពេលជាមួយគ្នា ក្នុងនាមយើងជាប្រធានអាស៊ានតាមពិតទៅតាំងពីឆ្នាំ2002មកម្លេះនៅពេលដែលចាប់ផ្ដើម DOC ហើយឆ្នាំនេះ យើងក៏ធ្វើសេចក្តីថ្លែងការណ៍ដើម្បីអបអសាទរខួប20ឆ្នាំនៃ DOC ក្នុងពេលដែលយើងធ្វើជាប្រធានអាស៊ាននេះតាមពិតយើងព្យាយាមចង់ឲ្យបញ្ចប់ការអានជាលើកទី2នៅសេចក្តីព្រៀង ក្រមប្រតិបត្តិប៉ុន្តែដោយសារតែពេលវេលាមិនអំណោយផលយើងក៏សម្រេចបានដុំកំភួនគាត់ថាវាមិនទាន់ចប់ការអានជាលើកទី2កន្លែងនេះ យើងចាប់ផ្ដើមអានជាលើកទី1ហ្នឹងនៅក្នុងខែ8កាលពីឆ្នាំ2018ហើយចប់នៅក្នុងខែ7 2019វាអស់រយៈពេល1ឆ្នាំដែលភាគីពាក់ព័ន្ធទាំងអស់គឺជួបគ្នាញឹកញាប់ដោយផ្ទាល់ជជែករាល់ចំណុចដែលគាត់មានខ្វែងគំនិតគ្នាជាដើម ហើយការចាប់ផ្ដើមការអានជាលើកទី2ហ្នឹងគឺវាចុងឆ្នាំ2019មកហើយនៅពេលដែលគាត់កំណត់ថាចាប់ពីខែ10ទៅគឺយើងចាប់ផ្ដើមចរចាលើការអានជាលើកទី2ខែ1ក៏យើងមាន បញ្ហា COVID-19 ពួកគាត់ត្រូវចរចាតាមប្រព័ន្ធវីដេអូបញ្ហាដែលពិបាកបែបនេះគឺមិនអាចចរចារបៀបនឹងបានទេគឺត្រូវតែជួបគ្នាផ្ទាល់ជជែកវែកញែកពេលខ្លះដល់ភ្លឺក៏ថាបានដើម្បីស្វែងរកចំណុចរួម យើងចាប់ផ្ដើមអនុញ្ញាតឲ្យមានការចរចាដោយផ្ទាល់ហ្នឹងគឺខ្ទង់ក្នុងខែ5ហើយនៅក្នុងខេត្តសៀមរាបបន្ទាប់មកក៏នៅរាជធានីភ្នំពេញម្សាទៀតហើយគ្រាន់តែប្រមាណដងនេះគឺយើងបាន ការរីកចម្រើនជាដុំកំភួនបើសិនជាគ្មានកូវីដទេខ្ញុំគិតថាអ្វីទាំងអស់ហ្នឹងគឺវានឹងកើតឡើងតាមគម្រោងប៉ុន្តែទាំងអស់នេះក៏នៅតែជាសេចក្តីសង្ឃឹមនឹងការរំពឹងទុករបស់កម្ពុជា ដែលការចរចា COC អាចនឹងចប់ឲ្យបានលឿនតាមតែធ្វើទៅបានពីព្រោះក្រមប្រតិបត្តិនេះមួយគឺអាចជួយទៅដល់ប្រទេសដែលពាក់ព័ន្ធទាំងអស់ក្នុងការគ្រប់គ្រងទំនាក់ទំនងរបស់គាត់នៅក្នុងសមុទ្រចិនខាងត្បូងហើយក៏អនុញ្ញាតឲ្យពួកគាត់បញ្ជាចំនួនដែរក្នុងករណីដែលមានការប៉ះទង្គិចគ្នានៅសមុទ្រជាដើមឧទាហរណ៍កប៉ាល់ប៉ះកប៉ាល់តើត្រូវធ្វើរបៀបម៉េចអញ្ចឹងក្រមប្រតិបត្តិនឹងអនុញ្ញាតឲ្យគាត់បញ្ជា ការរីករាលដាលនៃការប៉ះទង្គិចដោយអចេតនាទៅជាចំនួនឬមួយក៏យ៉ាងណាដូច្នេះខ្ញុំចង់រំលឹកឡើងវិញថាសម្រាប់កម្ពុជាយើងចង់ឃើញសមុទ្រចិនទាំងពួងជាសមុទ្រដែលសន្តិភាពដែលស្ថិរភាពនិងមានការរីកចម្រើនហើយកម្ពុជានឹងបន្តជួយនៅក្នុងការសម្របសម្រួលពីព្រោះយើងមិនមែនជាប្រទេសដែលទៀមទានៅក្នុងសមុទ្រចិនខាងត្បូងទេហើយវាមានភាពចាំបាច់ណាស់ដែលប្រទេសពាក់ព័ន្ធត្រូវដោះស្រាយបញ្ហានេះតាមរយៈការសន្ទនារវាងគ្នាគាត់ ធ្វើយ៉ាងណាយកដំណោះស្រាយដោយសន្តិវិធីធ្វើជាគោលហើយអាស៊ាននឹងបន្ត សម្របសម្រួលតាមដែលអាចធ្វើបានទៅតាមយន្តការតំបន់បាទសូមជម្រាបសួរអាដាមខ្ញុំបាទពិសិដ្ឋមកពីបណ្ដាញព័ត៌មាន Fresh News ខ្ញុំបាទមានតែមួយសំណួរទេអឺសំណួររបស់ខ្ញុំនោះគឺឃើញថាពេលដែលប្រធានាធិបតីអាមេរិកមកកម្ពុជា ឬក៏ទៅទីណាក៏ដោយយើងឃើញថាបណ្ដាបណ្ដាញសង្គមស៊ីវិលឬក៏មតិមហាជនជាទូទៅតែងតែវិតម្លៃថាអាមេរិកហ្នឹងគឺជើងឯកខាងសិទ្ធិមនុស្សហើយក៏ប៉ុន្តែចង់ទាញសំណួរមកថានៅក្នុងអំឡុងពេលកិច្ចប្រជុំបាទអាស៊ានអាមេរិកហ្នឹងគឺអឺតើអាមេរិកបាន និយាយពីបញ្ហាសិទ្ធិមនុស្សនៅ អាស៊ានដែរឬទេបើជាទូទៅបញ្ហាសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាដឹងតែប្របាហើយក៏ប៉ុន្តែក្រៅពីមីយ៉ាន់ម៉ាអឺ អាមេរិកបាននិយាយពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសអាស៊ានណាមួយទៀតដែរឬទេសូមអរគុណបាទបាទពាក់ព័ន្ធជាមួយនឹងចំណុចនេះអាស៊ាននិងសហរដ្ឋអាមេរិកបាន ជជែកគ្នាទៅលើការងារអត្តភាពទាំងឡាយដែលបានធ្វើកន្លងមកក៏ដូចជាពិនិត្យមើលលទ្ធភាពក្នុងការពង្រីកការសហការគ្នាទៅថ្ងៃអនាគតហើយក៏ជជែកគ្នាពីបញ្ហាតំបន់និងសកលមួយចំនួនដែលឡែកពាក់ព័ន្ធជាមួយនឹងបញ្ហាដែលកើតមានឡើងនៅក្នុងប្រទេសសមាជិកដាច់ដែលឡែកគឺមិនមាន ការជជែកគ្នាអ្វីទេ បាទសូមអរគុណបងប្អូនអ្នកសារព័ត៌មានទាំងអស់ដោយសារថ្ងៃនេះជាថ្ងៃចុងក្រោយនៃការធ្វើសន្និសីទកសែតប្រចាំថ្ងៃខ្ញុំសូមអរគុណបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលតែងតែចំណាយពេល មកចូលរួមនៅក្នុងការធ្វើសន្និសីទកសែតទាំងពេលព្រឹកនិងពេលល្ងាចហើយខ្ញុំសូមជូនពរបងប្អូនអ្នកសារព័ត៌មានទាំងអស់ជោគជ័យក្នុងការងាររបស់ខ្លួន ហើយជាពិសេសនៅក្នុង ការធ្វើសន្និសីទកសែតនៅថ្ងៃស្អែក ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រីខ្ញុំគិតថាអនុគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយនឹងជូនព័ត៌មានលម្អិតទៅលើបញ្ហានេះទៅតាមក្រោយ ជាចុងបញ្ចប់សូមអរគុណទាំងអស់គ្នា សង្ឃឹមថាជួប គ្នា នៅថ្ងៃណាមួយនាពេលអនាគតសូមអរគុណស្ដីអំពីកិច្ចប្រជុំកម្ពុជាអាស៊ាន លើកទី40 41 បានបញ្ចប់ហើយហើយអំបញ្ញមិញគឺអាយដាមគង់ភោកដែលជាអ្នកនាំពាក្យនៃកិច្ចប្រជុំកម្ពុជាអាស៊ានបានថ្លែងប្រាប់ដល់បងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិហើយស្ដីអំពីកិច្ចប្រជុំសំខាន់សំខាន់នា ថ្ងៃទី3នេះផងដែរដែលក្នុងនោះដោយដែលសម្ដេចអាយដាមលោកជំទាវបានជ្រាបហើយឃើញថាកិច្ចប្រជុំកម្ពុជាអាស៊ាននៅថ្ងៃទី3នេះគឺមានកិច្ចប្រជុំយ៉ាងច្រើនដែលមានការចូលរួម ពីបណ្ដាមេ ដឹកនាំអាស៊ានក៏ដូចជាបណ្ដាមេដឹកនាំ កំពូលសំខាន់សំខាន់នៅលើពិភពលោកបានចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះបាទដោយដែលសម្ដេចអាដាមលោកជំទាវបានជ្រាបហើយខ្ញុំបានក៏សូមជម្រាបពីកិច្ចប្រជុំសំខាន់សំខាន់នាថ្ងៃនេះដែលដំណើរការតាំងពីព្រឹករហូតមកដល់ថ្មើរនេះគឺម៉ោង7:08យប់ហើយបាទហើយនៅកម្មវិធីចុងក្រោយនេះគឺជាកម្មវិធីដែលរាជរដ្ឋាភិបាលកម្ពុជាជាពិសេស ក្រាដឹកនាំអាស៊ាននឹងរៀបចំនៅពិធីជប់លៀងជូនដល់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលដែលបានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកម្ពុជាអាស៊ានហើយថ្ងៃនេះក៏មានថ្នាក់ដឹកនាំកម្ពុជាសំខាន់សំខាន់មកដែរបាទតាំងពីពេលព្រឹកមកឃើញថា មានកិច្ចប្រជុំសំខាន់សំខាន់ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី3នៃកិច្ចប្រជុំកម្ពុជាអាស៊ាននេះដែលក្នុងនោះមានកិច្ចប្រជុំកម្ពុជាអាស៊ានបូក3លើកទី25 កិច្ចប្រជុំកំពូលអាស៊ានឥណ្ឌាលើកទី19កិច្ចប្រជុំកំពូលអាស៊ានអូស្ត្រាលីលើកទី2ហើយក្នុងនោះក៏មានសម្ដេចដេជោរដ្ឋមន្ត្រីក៏មានជំនួបពិភាក្សាដាច់ដោយឡែកដោយឡែកពីគ្នាជាមួយនឹងបណ្ដាមេដឹកនាំនៃប្រទេសទាំងអស់នោះផងដែរសម្រាប់កម្មវិធីពេលរសៀលវិញគឺមានកម្មវិធីកិច្ចប្រជុំកំពូលអាស៊ានជប៉ុនលើកទី25កិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិកលើកទី10 កិច្ចប្រជុំកំពូលខួបអាស៊ានកាណាដាហើយអំបញ្ញមិញនេះគឺថាកិច្ចប្រជុំកំពូលអាស៊ានកាណាកាណាដានឹងកំពុងតែ ដំណើរការប្រជុំហើយនឹងបញ្ចប់នៅពេលបន្តិចទៀតនេះហើយក្នុងនោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាមួយនឹងថ្នាក់ដឹកនាំនៃកិច្ចប្រជុំទាំងអស់អញ្ជើញធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលនិងពិព័រជ្រោយចង្វារ OCIC ដើម្បីរៀបចំនៅ គេហៅថាពិធីលៀងសាយភោជូនដល់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល ដែលបានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះថ្ងៃនេះផងដែរបាទសម្រាប់កិច្ចប្រជុំនៅថ្ងៃស្អែកគឺនឹងបន្តមួយថ្ងៃទៀតដែលមានកិច្ចប្រជុំសំខាន់សំខាន់ជាច្រើនទៀតសម្រាប់លើកឡើងនៅក្នុងកិច្ចប្រជុំនោះផងដែរខ្ញុំបាទក៏សូមជម្រាបថានៅថ្ងៃស្អែកគឺមានកិច្ចប្រជុំសំខាន់សំខាន់ដូចជាកិច្ចសន្ទនាសកល លើកទី2បើកិច្ចប្រជុំកម្ពុជាអាស៊ីបូព៌ាលើកទី17 ហើយចុងក្រោយគឺពិធីបិទកិច្ចប្រជុំកម្ពុជាអាស៊ានលើកទី40 41ហើយក្នុងនោះថ្នាក់ដឹកនាំនៃដឹកនាំអាស៊ាននឹងនឹងប្រគល់ញញួរ បន្តជូនទៅដល់ឯកឧត្តមប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ីដើម្បីទទួលធ្វើជាប្រធានអាស៊ាន បន្ទាប់ពីប្រទេសកម្ពុជាទៅដូច្នេះថ្ងៃស្អែកនេះគឺជាពិធីបិទនៃកិច្ចប្រជុំហើយនឹងមានការចូលរួមអបអរសាទរសម្រាប់ម្ចាស់ដែលត្រូវ ធ្វើខួបត្រូវធ្វើប្រធានអាស៊ានបន្តគឺប្រទេសឥណ្ឌូនេស៊ីគឺឯកឧត្តមយូកូវីដូដូបាទ បាទសម្ដេចអាដាមលោកជំទាវជាទីគោរពបាទសូមអរគុណសម្ដេចអាដាមលោកជំទាវដែលបានតាមដានទស្សនារាល់ការផ្សាយផ្ទាល់ពីគេហទំព័រ Page ផ្លូវការ Facebook សម្ដេចដេជោនាយរដ្ឋមន្ត្រីតាំងពីដើមរហូតដល់ចប់ហើយរាល់កំហុសខុសឆ្គងដែលកើតមានឡើងដោយអចេតនាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់សម្ដេចទ្រង់ឯកឧត្តមលោកជំទាវដែលកំពុងតាមដានទស្សនាផងដែរអរគុណសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា ហើយជួបគ្នានៅថ្ងៃស្អែកបន្តទៀតបាទ